នៅជាបឋមខ្ញុំកណាសូនមកស្ការក្រៅថ្វាយបង្គំចំពោះចំបីនៃបត្រៃរដ្ឋដោយសេចក្តីគោរពជាថ្លានរដ្ឋគូពោះនៅលោកសូមក្រៅថ្វាយបង្គំចំពោះគុណចាស់ប្រធារានធិរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពជាថ្លាសូមចម្រើនពរលោករស្រីនាងកញ្ញាញោមបរិស័ទទាំងអស់ដែលកំពុងទស្សនាការ live ផ្ទាល់ផ្សាយពីពីមជ្ឈមណ្ឌលមុខធរកម្មជាក្រមវរតនារាម ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី ជាទីរាប់អាន ថ្ងៃនេះគឺថ្ងៃពុទ្ធ 14កើតខែមករាឆ្នាំខាលចត្វាស័កពុរសករាជ2566ត្រូវនៅថ្ងៃទី7ខែធ្នូឆ្នាំ2020 22សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិជួបជាមួយនឹងប្រសង់ខ្មែរក្រមកម្មវិធីរបស់យើងបដោតអារម្មណ៍ទៅលើទស្សនវិជ្ជាទូទៅទៅក្នុងវេទិកាដែនដីកម្ពុជាក្រមរបស់យើង ដែលកំពុងតែមានបញ្ហា ព្រឹត្តិការណ៍ផ្សេងផ្សេងជួបជាមួយនឹងប្រជាពលរដ្ឋដែលកំពុងតែជួបទុក្ខលំបាកការរົບអូសដីធ្លីការជួបប្រទះជាមួយនឹងការរឹតបន្តឹងការគិតសង្កត់ផ្នែកខាងសិទ្ធិផ្សេងផ្សេងជាពិសេសគឺប្រសង់ដែលកំពុងតែមានបញ្ហាការនិមន្តបណ្ឌិបាតហ្នឹងគឺថាមានអញ្ញាធមមករារាំងចាប់នៅអឺនៅម៉ូតូកង់3ឬក៏ចានស្រាក់បាទ ដល់ប្រសង់ទៀតផងដូច្នេះថ្ងៃនេះយើងបាននិមន្តព្រះសង្ឃពីរព្រះអង្គដែលជាវាគ្មិន ជា ធម្មវាគ្មិន ដែលជាព្រះសង្ឃខ្មែរក្រមលោកធ្លាប់ជួបប្រទះជាមួយនឹងការទុកលំបាកនិងការក្រឹតបន្តឹងការគៀបសង្កត់ធ្វើបាបដល់ព្រះសង្ឃឥឡូវសូមស្វាគមន៍ប្រិយមិត្តអង្គមកជួយជាមួយនឹងគុណចាស់ពីព្រះអង្គដូចតទៅណាសូមស្វាគមន៍គុណចាស់សំរិនព្រះអង្គមកពីខាងខេត្តតាតាពាំងទៀត សบายបាទសុខសบายលោកណាណាសូមចម្រើនពរញាតិញោមចិត្តស្ងាយជាទីរាប់អាណាហើយទី2គុណចាស់សៀនទីមកពីខាងទីក្នុងរំពេញទៀតសុខសบายទៀតណាបិទសម្លេងហើយទៀតបិទសម្លេងទៀតបិទសម្លេងទៀតអរកណាសូមស្វាគមន៍សាទៀតណាហើយស្វាគមន៍លោកគ្រូហើយនឹង គុណសំរិនផងហើយចម្រើនពរញាតិញោមទាំងអស់ដែលបានស្ដាប់នៅក្នុងកម្មវិធីពេលរសៀលនេះផងបងអូខេអឺគុណចាស់ទាំងពីរព្រះអង្គកណាបានទទួលព័ត៌មានក្តៅមកពីខាងដែនដីកម្ពុជាក្រមរបស់យើងមានព្រឹត្តិការណ៍ប្រហែលថ្ងៃនេះកើតឡើងជាញឹកញយហើយខ្ញុំកណាបាន តាមដាននៅព័ត៌មានញឹកញាប់ណាស់ហើយចំតាក់ទងជាមួយគុណចាស់សំរិនផងចំពោះបញ្ហា ដែលចាប់ប្រសង់ផងហើយនឹងរឹបអូសនៅម៉ូតូកង់3ដែលប្រសង់តែនិមន្តបិណ្ឌបាតថាជារៀងរាល់ថ្ងៃ ចំពោះការយានយន្តនឹងវាវាហាក់ដូចជាមានការមិនប្រក្រតីទៅលើការចាប់ប្រសង់នឹងសូម្បីតែ ប្រសង់វៀតណាមហ្នឹងក៏មានគេមានម៉ូតូកង់3របៀបឆ្នៃរបស់ក៏លោកដែរក៏អត់មានឃើញចាប់ បែរជាមកចាប់ប្រសងយើងហើយនឹងទី1ករណីទី2ទៀតគឺថាច់ញឹកដែលជាប្រជាពលរដ្ឋខ្មែរក្រមយើងដែរនៅខាងដែនដីខេត្តប្រតិពាំងហើយយើងឃើញថាប្រមាណថ្ងៃនេះគាត់ធ្វើបដកម្មធ្វើពហិការធ្វើសេចក្តីអំពាវនាវ ជាញឹកញយបានឃ្លីបវីដេអូជាច្រើនដែលបានបង្ហោះនៅក្នុងបណ្ដាញសង្គមឥឡូវពេលនេះខ្ញុំកណ្ណាសូមប្រគល់គុណចាស់សុនទីមេត្តា ធ្វើធ្វើការប្រតិកម្មទៅលើព្រឹត្តិការណ៍ទាំងអស់ហ្នឹងតើកូនចាស់មានការប្រតិកម្មយ៉ាងម៉េចដែរចំពោះរដ្ឋមានព័ត៌ព័ត៌មាន ទាំងប្រមាណដែលខ្ញុំកណ្ដាបានលើកឡើងទៀតអឺកណ្ដាសូមស្វាគមន៍ដោយសារវរយៈនេះមានព័ត៌មានថ្មី ថ្មី ដែលកើតឡើងនៅ ក្នុងដែនដីកម្ពុជាក្រមរបស់យើងហើយជាពិសេសនោះនៅខេត្តលង្ហោអានឹងដែល ជាអានេះសម្រាប់ក្នុងនាមជាប្រសង់ដែលឃើញថាទៅវាទៅជាអយុត្តិធម៌ពេកអញ្ចឹងទេថ្ងៃនេះខ្ញុំកាលណាឡើងមកនេះដើម្បីប្រតិកម្មនឹងកលតកលទោសដល់អាញាធរវៀតណាមដែលសហការជាមួយប៉ូលីសចរាចរណ៍ចាត់ប្រទេសរបស់ប្រសង់ដែលនិមន្តបិណ្ឌបាតហ្នឹងអញ្ចឹងទេយើងឃើញថា ដែលអាញាធរវៀតណាមគេធ្វើនឹងមិនមែនជាអឺករណីដែលគេធ្វើតាមច្បាប់ចរាចរណ៍ទេគេធ្វើនេះដើម្បីជាការគៀបសង្កត់របស់ប្រសង់ដែលនិមន្តបិណ្ឌបាតពីព្រោះអីនៅក្នុងប្រទេសដែលប្រសង់និមន្តទៅនឹងដូចជាអត់មានខុសអីដែលត្រូវប៉ូលីសចរាចរណ៍នឹងមកចាប់ទេហើយយើងឃើញទី1ទី2អឺប្រសង់ដែល ដែលមិនទៅហ្នឹងក៏គ្មានអ្វីដែលខុសច្បាប់ដែលអាញាធរវៀតណាមទៅរៀបរៀងរឿងភ្នែកពុទ្ធសាសនាហ្នឹងដើម្បីកុំអោយដឹកប្រសងហ្នឹងទៅដែរអញ្ចឹងទេឃើញទៅតាអាករណីដែលគេចាប់យានជំនិះរបស់ប្រសងហ្នឹងឃើញទៅវាវាវាអាក្រក់មើលមែនទេណាវាអាក្រក់មើលមែនទេដោយសារយើងឃើញថាបើសិនជាអឺ អានេះអានេះជាមេរៀនមួយទៀតហើយដែលសម្រាប់អាញាធរវៀតណាមអានេះអានេះមកកន្ទ្រខ្ញុំមកកាលណាអាត្មាភាពកន្ទ្រលឹកដោយទៅដល់អាញាធរវៀតណាមឲ្យដឹងណែអានេះមិនមែនថាជាការគម្រាមនឹងអីទេយើងឃើញថានៅក្នុងអានេះស្មានរំលឹកខ្ញុំកាលណារំលឹកឡើងវិញនៅក្នុងឆ្នាំ2007 8ថ្ងៃ8ខែ2 2007 ណា2012នោះអឺដោយសារតែអាញាធរវៀតណាមជាភ្នែកចរាចរចាត់យានជំនិះប្រសង់ដែលប្រសង់នឹងមិនតបិនបាទអញ្ចឹងទេប្រសង់នៅខេត្តឃ្លាំងណាដែនដីកម្ពុជាក្រមដែលសិក្សានៅអឺបល័យជាន់ខ្ពស់នៅខេត្តឃ្លាំងហ្នឹងបានបានធ្វើធ្វើការបាតកម្មណាបាតកម្មអញ្ចឹងហើយអានេះមេរៀនទី1ហើយ អាញាធរវៀតណាមនៅពេលនោះតែងទៅដោះសារតាមព័ត៌មានរបស់ខ្លួននឹងគ្រប់បែបយ៉ាងអានឹងហើយជាការមួយប្រកាច់មួយដែលដែលមិនសមរម្យឥឡូវនេះអឺដូចជាលើកទី2ហើយដែលគេចាប់យានជំនិះប្រសង់ដែលមិនទៅបិណ្ឌបាតនៅលើកទី2ហើយ នៅក្នុងឆ្នាំ2020 22ថ្មីថ្មីនោះអញ្ចឹងទេអាករណី2នេះវាមិនខុសគ្នាទេ វាមិនខុសទេកាន់តែខុសគ្នានៅ នៅពេលវេលាហើយនឹងអឺតាមដែលច្បាប់ថ្មីនេះមិនគេទេអញ្ចឹងទេខាងពីមិនខ្មែរក្រម ស្រស់ស្រួលគ្នាធ្វើ បាតកម្មបាទជាពិសេសដែលប្រសង់អឺស្រឡាញ់នៅអឺពុទ្ធសាសនាដែលមិនមិនចង់ឃើញអាញាធរវៀតណាមនឹងធ្វើខុសច្បាប់ណា តែទោះបីថាយានជំនាញប្រសង់ហ្នឹងក៏ចាប់ដែរហើយពេលខ្លះហ្នឹងខ្ញុំកាលណាធ្លាប់ជួបច្រើនសាដែរដូចជាមាន ពេលខ្លះប្រសង់នឹងមិនតណាចឹងទៅជាច្រើនហ្នឹងវាចង់ចាប់ប្រសង់ដែលអត់ពាក់មួកការពារទៀតណាវាចង់ចាប់ទៀតអញ្ចឹងទេពេលខ្លះហ្នឹងពួកអាជ្ញាធរវៀតណាមហ្នឹងមិនបាន សិក្សាអំពីពុទ្ធសាសនាទេ ទោះបីថាលើកអ្នកនឹងមកធ្វើការ ដើម្បីគ្រប់គ្រងផ្នែកខាងពុទ្ធសាសនានៅនៅនៅទីរួមស្រុកទីរួមខេត្តក៏ដោយក៏ប៉ុន្តែពួកនេះមិនបានសិក្សាមិនបានបួសរៀន នៅក្នុងធម៌អាវិន័យទេតែងតែយកធ្វើអ្វីដែលតាមអំពើចិត្តអត់យល់អំពីផ្នែកពុទ្ធសាសនាអញ្ចឹងតែវាខុសម្យ៉ាងហើយហើយនៅក្នុងនោះប្រសងយើងនឹងដែលនៅគេថា រស់នៅនៅដែនដីខ្មែរនៅកម្ពុជាក្រមហ្នឹងមិនបានសាមគ្គីគ្នាឲ្យឲ្យជាជាដុំកំភួនទេយើងត្រូវទៅសាមគ្គីគ្នាមិនមែនយើងសាមគ្គីគ្នាដើម្បីចំលោះឆ្លោះទាស់តែងជាមួយគេទេយើងដើម្បីយើងសាមគ្គីគ្នាដើម្បីឲ្យព្រះពុទ្ធសាសនានៅដែនដីកម្ពុជាក្រមហ្នឹងវារីកចម្រើនដោយដោយប្រទេសដទៃដែរយើងមិនមែនថារីកចម្រើនតែវត្តអារាម ហើយផ្នែកខាងជំនឿខាងសិក្សាពីកាយហ្នឹងវាខ្វះខាតទេអញ្ចឹងទៅយើងត្រូវកន្លែងហ្នឹងដើម្បីយើងចូលសាមគ្គីគ្នាចូលសាមគ្គីគ្នា ដូចជា ដែលចាប់ប្រទេសរបស់ព្រះសង្ឃហ្នឹងឥឡូវហ្នឹងឃើញតែព្រះសង្ឃដែលរួមគ្រោះញាតិញោមដែលដែលរងគ្រោះនៅកន្លែងនឹងហើយទៅទៀមទាទេតែសួរថាមន្ត្រីសង្ឃ ថ្នាក់ស្រុកថ្នាក់ខេត្តហ្នឹងមិនជួយអន្តរាគមមិនជឿមិនជួយអន្តរាគមមិនដឹង ថាអានេះខ្ញុំកាលណាមិនដឹងថានៅពេលខ្លះហ្នឹងការជាសង្កត់បន្ថែមទៀតមិនដឹងទេអានឹងមិនតាន់ឮព័ត៌មានហ្នឹងចឹងទេមិនទេអឺសូមអំពាវនាវដល់ប្រសង់អឺខាងមន្ត្រីសង់ស្រុកអឺគ្រប់ធានានក្រមអឺ ហើយប្រសិទ្ធអន្តរ័យសង្ខេតណាជួយមើលផងកូនចៅយើងនៅក្រមអឺមានបញ្ហាអញ្ជីហើយយើងជាអាណាព្យាបាលនៅក្នុងខេត្តនៅក្នុងស្រុកនីមួយនីមួយហ្នឹងតើ level ធ្វើអីមួយថ្ងៃមួយថ្ងៃហ្នឹង level ធ្វើអីហើយមិនមើលតែប្រសងរបស់ខ្លួនហ្នឹងមានបញ្ហាខ្វះខាតឬមួយមានបញ្ហាឈឺស្កាត់ឬមួយត្រូវ មានឧបសគ្គអីផ្សេងផ្សេងដែលរារាំងអញ្ចឹងតែយើងត្រូវសិក្សាដើម្បីមកមើលទាំងអស់គ្នាព្រោះអីយើងត្រួតពិនិត្យយើងមិនមែនគេលើក យើងឡើងមកដើម្បីដោះស្រាយរឿងផ្សេងផ្សេងទេដោះស្រាយរឿងទូទៅអញ្ចឹងតែយើងត្រូវរួបរวมគ្នា មិនមែនថាយើងនេះទេប្រសង់ខាងនោះក៏ថែព្រះពុទ្ធសាសនាខ្ញុំករណានៅក្រៅនឹងក៏ថែព្រះពុទ្ធសាសនាហើយនៅក្នុងនោះមានតួនាទីមួយទៀត ដែលបញ្យលឲ្យពុទ្ធបរិស័ទដែលយល់ដឹងភ្នែកពុទ្ធសាសនាហើយដែលសង្ឃអង្គខ្លះនឹងបានយល់ដឹងភ្នែកអាណាចក្រខ្លះខ្លះទៅបញ្យលឲ្យញាតញោមណាដល់ញាតញោមញាតញោមឲ្យដឹងថាអ្វីទៅជាសិទ្ធិរបស់យើងណាវាសំខាន់ណាស់ហ្នឹងអ្វីជាសិទ្ធិរបស់យើងអ្វីជាជំនឿរបស់យើងអ្វីជាអសរសាស្ត្ររបស់យើងអ្វីជាសាសនារបស់យើង យើងត្រូវថែរក្សាកន្លែងហ្នឹងហើយ ខ្ញុំកាលណាអាត្មាភាពនឹងប្រសងអំផ្សេងហ្នឹងបានសិក្សាយល់ដឹងអញ្ចឹងទេគឺក្នុងនាមជាប្រសងហ្នឹងបាន សម្រាប់តែទូលមានប្រាប់ទេទូលមានប្រាប់ទេដូចជាក្នុងត្រៃបិដកអញ្ចឹងព្រះអង្គសម្ដែងថាម៉េចព្រះអង្គនឹងប្រសងនឹងរៀនសូត្រហើយបញ្យលតាមពុទ្ធฎីការបស់ព្រះអង្គនឹងដើម្បីឲ្យយើងដឹងឲ្យយើងយល់ហើយនឹងប្រតិបត្តិតាមអញ្ចឹងទេ នៅក្នុងអាណាចក្រក៏ដោយយើងត្រូវបញ្យល់ ទោះបីថាយើងចេះយើងខ្លាចធ្វើអីមិនកើតទេចេះគេថាចេះហើយចេះហើយខ្លាចរបៀបថាចេះហើយសងំសងំអីសងំដើម្បីសេចក្តីសុខខ្លួនឯងអឺមិនហ៊ាននិយាយខ្លាចបាត់អំណាចខ្លាចគេរោរឿងអញ្ចឹងតែប្រសងយើងវាមិនអាចរីចម្រើនទៅមុខទេដូចជានៅក្នុងពេលថ្មីថ្មីនឹងក៏ដោយអានេះយើងថា អានេះនិយាយដល់ឡៃទៅក្នុង នាមជាអឺជាប្រសង់ដែលដែលគេចាប់យានជំនិះទេនៅញាតញោមខ្លះទៀតញាតញោមជាច្រើនទៀតដែលដែលមានបញ្ហាដែលមានបញ្ហាជាងទៅចាំពេលបន្តិចទៀតនេះនឹងនឹងជជែកបន្ថែមទៀតកណាអញ្ចឹងក្រៅសូមអរកណាកណាអរគុណទៀតចំពោះការប្រតិកម្មទៅលើការចាប់ម៉ូតូកង់3ឬក៏រទេះ ដែលជាយានជំនិះសម្រាប់ប្រសង់និមន្តបណ្ឌិបាតហ្នឹងគឺថាគុណចាស់បានធ្វើការបន្ទោសស្ដីបន្ទោសទៅលើមន្ត្រីសង្ឃរបស់យើងមិនមានការយកចិត្តទុកដាក់ហើយថែមទាំងបន្ទោសបន្ថែមទៀតថាអត់មាន ច្បាប់មានទម្លាប់ជិះម៉ូតូអត់មានគេហៅកាតអត់មាន license អត់មាន បានបើកបរអីជាដើមហ្នឹងវាខុសច្បាប់នៅក្នុងចរាចរណ៍របស់គេបើតាមគុណចាស់សម្រិនគុណចាស់មើលឃើញថាតើអាហ្នឹងវាជាគំនុំគុំគួនឬក៏មកអំពីយ៉ាងណាដែរគុណចាស់មើលឃើញថាប្រសង់យួនហ្នឹងក៏ឃើញមានអាម៉ូតូរបៀបយើងដែរប៉ុន្តែគេបើកបានដូចចិត្តដូចអត់មាន អ្វីមករារាំងទៅសោះវាជាមកចាប់ប្រសង់ខ្ញុំគុណចាស់មានការប្រតិកម្មទៅលើចំណុចនេះទេ កណាហើយជាបតំសូមនមស្ការគុណចាស់ក្រពរង ក្នុងនោះមានប្រាគ្រូសម្រាប់សម្រួលកម្មវិធីនិងប្រាគ្រូសឿងទីជាទីគោរពប៉ុន្តែបញ្ហាហ្នឹងបើយើងលើកឡើងវាឈឺចាប់ណាជាពិសេសពិសេសសងនៅខេត្តឡុងហោមកពីអឺ វាមិនខុសណាញាតិញោមគាត់គាត់ចោតប្រកាន់នឹងវាត្រូវ100%មើលករណីអឺគ្រូសើងអុកមុនលោកជាប្រធានអភិបាលប្រសង់នៅខេត្តឡុងហោហើយអារឿងហ្នឹងវាអឺខ្ញុំកណាជឿចាក់ថាការប៉ុនបងសងសឹកយើងដល់មកពីស្លាឆោទៀនខាងដើមគឺមានគ្រូ អករណីរូបអពុទ្ធរូបនៅស្រាឆោធានហ្នឹងមាន គ្រូសឹងអពុនជាប្រធានហើយពីឆ្នាំហើយណាអាខាងដើមរឿងស្រាឆោធានហ្នឹងយើងមិនជួយការពារយើងហើយទូចោតប្រកាន់ក្នុងនោះលោកចោតប្រកាន់ថាពុទ្ធរូបដាក់កណ្ដាលវាលសំគួរជាទីសក្ការៈបូជាហើយចៅវត្តលោកនោះកសាងពុទ្ធរូបនោះក្រៅលបងវត្តនោះ អានឹងញាតញោមណាដែលឆ្លងកាត់នឹងគឺវត្តលុកនោះក្នុងថ្នល់ជាតិអាកំពង់លរីមហ្នឹងញាតញោមចោះមកកម្ពុជាក្រមឆ្លងខេតអឺអឺលងហរហ្នឹងគឺរត់សកាត់វត្តលុកឯងនៅនៅថ្នល់ជាតិហ្នឹងអឺញាតញោមឃើញមានពុទ្ធរូបនៅកដាលច្បាស់ក្លែតប៉ុន្តែក្នុងពេលនោះមកអឺចោតប្រកាន់នៅ ញាតិញោមនៅភូមិកណ្ដែងហ្នឹងកសាងស្លាឆោទៀងដាក់ពុទ្ធរូបកណ្ដាលវាលកណ្ដាលវាលស្រែកណ្ដីគមានកណ្ដងពុទ្ធរូបនោះក្នុងស្លាឆោទៀងទៅគេ ប្រក់មូលហើយទៅរហូតធ្វើបង្ខំដល់ញាតិញោមគាត់ចាក់សោពុទ្ធរូបហ្នឹងទៅអានឹងអឺបើនិយាយថាប៉ុនប៉ងហើយទី2ក្រមអាជ្ញាធរដដែលហ្នឹងនៅក្នុងអឺ និគមតាមបិណ្ឌហ្នឹងយើងហៅកំពង់និគមប្រាសាទថ្មីហ្នឹងអឺវាយប្រសងណាចូលហើយព្រោះអាចញាធត់ដល់ដែរណាអាថ្ងៃយកចាប់យានជំនីញាតញោមឃើញហើយមកប្រាក់ប្រាក់គ្រួចន្ទរាលោកចង្អុលមុខដែរអាអាពលីវាវៃវៃប្រសងតាក់ភ្លៀងប្រសងនោះ គាត់ទនុំសេកនោះអាហ្នឹងវាវាសងសឹកហើយវាវាវាគំនុំ គុំគួនធ្វើអីយើងបានតែវាវាវាចូលករណីវាមកថាកំភ្លៀងប្រសងនោះក្នុងវត្តមានខ្សែសងនោះនោះពងើយកន្តើយអារឿងរឿងរបស់ខ្សែសងអាយើងធានខ្សែខ្សែសងមិនគេហៅប្រសងតំណាងខ្សែសងហ្នឹងគឺសមាគមប្រសងហ្នឹងគឺតំណាងឲ្យប្រសង នៅខេត្តណាតំណាងឲ្យខេត្តហ្នឹងតែដល់ប្រសង់តាមវត្តហ្នឹងមានរឿងកាត់នៅស្ងំជើងកាត់ស្ងំជើងហ្នឹងខ្ញុំកណាជឿហ៊ានចោតប្រកាន់ទៀតជ្រូចឹងហ្នឹងទៀតចង្អុលចង្អុលកាឲ្យធ្វើគេគេធ្វើបាបយើងទៀតអឺអានេះកណានិយាយអញ្ចឹងមកពីកសែសង់ហ្នឹងក្នុងក្នុងរដ្ឋវៀតណាមគេតំណាងមិនដើម្បីមើលខុសត្រូវក្រនតំណាងឲ្យកសែសង់ហ្នឹងគឺដើម្បីមើលមើលតាមវត្តហ្នឹងឯង មើលខុសត្រូវហ្នឹងហើយបាននេះថាករណីវិវាទទីកអីនេះកើតឡើងហ្នឹងកសែសងហ្នឹងណាត់សម្របសម្រួលហើយប៉ុន្តែมันបែมันសម្របសម្រួលបន្ថែមត្រូវបន្ទុកធ្វើបាបប្រសងឲ្យនៅបណ្ដោយឲ្យនៅចោតទៀតដូចជាករណីលោកសំភារហ្នឹងគេលើកឡើងលើប្រព័ន្ធហ្នឹងថាអារឿងយានជំនាញចាប់ពលីយានជំនាញធ្វើប្រសងអត់បែរគេនិយាយត្រូវហើយមិនចឹង យើងតំណាងប្រសងយើងទៅកាន់កាន់ខុសច្បាប់ទៀតកណាចង់និយាយខុសច្បាប់កណ្ដុងនោះអើប្រសងយួនហ្នឹងគេឆ្នៃប្រឌិតគេជីឯកជនទៅចំណែកប្រសងយើងយកអាចារ្យជំនាញហើយយើងមិនមានណាក់បើក ណាមកពីច្បាប់ណាក់បួសខាងពុទ្ធសាសនានៅខ្មែរក្រមយើងហើយឬថាខ្មែរតួតូនយើងទៅมันมันអាចបើកយានជំនាញខ្លួនឯងទេអានេះมันដាច់ខាតទេបើថាប្រសងយើងនៅក្រៅប្រទេសវាមិនខុស បានទេយើងអាចបើកបរបានខ្លួនឯងទៅតាមនេះប៉ុន្តែប្រសងខ្មែរក្រមហើយនឹងកម្ពុជាมันអាចបើកបាននេះទេហើយធ្វើបាបហ្នឹងខ្ញុំ កណាដឹងច្បាស់រឿងហ្នឹងណាមិនអាការណីនេះកើតឡើងខ្ញុំកណាទៅភូមិកណ្រែងទីខែហួយហ្នឹងខ្ញុំកណានរំបោសាទយកទៅចាប់ផលស្លាឆោធានហ្នឹងខ្ញុំកណាដឹងថាអើ គាត់ដឹងវានោះញាតញោមនៅក្នុងភូមិគាត់រែងគាត់ថាគាត់គាត់ព្រួយបារម្ភថាថ្ងៃណាអាយានជំនាញនេះទៅពលាចាប់ហើយមកពីមុនហ្នឹងចាប់ហើយហ្នឹងញាតញោមនៅភូមិកណ្ដែងហ្នឹងគាត់ប្រាប់ថាអាណាក់ណាក់បើកមុនហ្នឹងមានបានបើកបោមានបានបើកបោប៉ុន្តែអាពលាហ្នឹងវាទៅគម្រាមគម្រាមទៅគាត់បង្ខំគាត់ឈប់បើកឲ្យឲ្យវត្ត ហើយដល់ពេលណាក់បើក្រនោះគាត់គ្មាន បានបើកបោវាត្រូវហើយអានឹងល្បិចវាវាបង្ខំធ្វើធ្វើបាបយើងជាងដែរហើយជាងមែនដល់កណាមកថ្ងៃមុនឃើញចាប់អាយានជំនាញជាងមែននឹងញាតញោមនៅក្នុងភូមិកណ្ដែងមកពីអាយានជំនាញនឹងដឹកដឹកប្រសង់គ្រូបិណ្ឌបាតក្នុងស្លាឆោធាននឹងរាល់ថ្ងៃមួយឆ្ងាយ7 8គីឡូម៉ែត្រណោ12គីឡូទៀត កណាហើយបើបើយើងនេះនោះបិណ្ឌបាតនោះវា12គីឡូនោះប៉ុន្តែយើងមានថាផ្លូវកាត់ផ្លូវទូចបើផ្លូវម៉ូតូនោះវា7គីឡូម៉ែត្រប៉ុន្តែបើយើងបិណ្ឌបាតនេះប្រសងហើយប្រសងនឹងគឺយកអាយានជំនាញនឹងប្រមាណវេននឹងគឺប្រមូលខ្ញុំមិនអាចចង់និយាយថាលោកយានជំនាញនឹងដឹកទូតាមដូចថាដល់ស្លាតឆោត្រានយើងគឺដាក់ស្តបលែងនោះមកសន្ទុះប្របើសាទគាត់ដាក់បាតហើយនឹង ដឹកទូវៀនបន្តនោះហើយនឹងបាននិយាយថាបោះសាទគាត់ចោតនេះហ្នឹងឯគ្រូសឹងក៏គួរថាយើងចោតថាខាងក្របាល់ហ្នឹងអឺខិតខាងយានជំនាញបង្អត់បាយប្រសង់តោចើវាវេនវាដល់ជាង10គីឡូម៉ែត្រហ្នឹងហើយបើគ្មានយានជំនាញហ្នឹងទៅ ត្រូវអត់អញ្ចឹងទៅហើយប៉ុន្តែលោកលោកថាយើងនឹងទូចតប្រកាន់អីមិនត្រូវខុសច្បាប់អីហើយហើយចាស់លោកយួនលោកយួនឆ្នៃប្រឌិតណាក់ឯងប្រយោជន៍ខ្លួនឯងបតលនោះមិនចាប់ដល់នេះគេសម្រាប់ផលប្រយោជន៍គឺបិណ្ឌបាតទៅដឹកប្រសង់បិណ្ឌបាតទៅប្រសង់មានទៅកាន់ជើងកូនណាប៉ុន្តែត្រូវយល់ថា ប្រសង់ភឹងផ្ាកលើអាយានជំនីនឹងហើយប្រចាំថ្ងៃនឹងហើយ ហើយយើងយកអាយានជំនាញហ្នឹងវាមិនខុសណាយើងបងអត់បាយប្រសងហើយអានោះវាជឿចាំណាហើយហើយវាករណីយួនវាអាពលីវាវាយប្រសងកសែសងមិនចេញជាអន្តរាគមផងអានោះយើងទៅកណាទៅចូលរកខុសទៅឲ្យប្រសងណាហើយវត្តនុំសេទៅលោកនិយាយចូលប្រកាន់ឲ្យគ្រូគ្រូសឹងអង្គហ្នឹងលោកនិយាយចោតប្រកាន់ទៅប្រសង់ អឺវត្តនុំសេកលោកមិនដែលទូលរវាំងផងក្នុងនាមជាឯងអឺកបាលម៉ាស៊ីនមើលខុសតោមិនដែលទៅជួសួរសុកទុកគេផងហើយនោះនិយាយប្រយោលហើយឡើងឡើងប៉ុស្តិ៍ទូរទស្សន៍ទៀតលុកខួរក្បាលកណ្ដាលនិយាយថាលុកដាច់ខ្លែងដល់ឡោះបើនិយាយកណ្ដាលនិយាយថាបើឋានៈសម័យកណ្ដាលហៅអារកជើងដល់ហើយសួរថាណាក់អែង បួសបួសមិនអាស្រ័យបោសัตว์ពេលពេលពេលពេលពេលពេលខ្មែរពេលបួសហ្មងនឹងណាមិនចឹងបើមិនខ្មែរអញ្ចឹងដល់ពេលឡើងទៅទៅវៃប្រហាប្រសងឯងវាវាបន្ទុយវាបន្ទុយអញ្ចឹងដែរអានឹងលុកខួរដាច់ខ្លែងអញ្ចឹងដែរកណាហ៊ានប្រកាសអញ្ចឹងដែរកណាហ៊ានថានេះណាបើបើមកខេតកណាអោយទូសុំលឹកជាកោះបន្ទុយណាមកកុំអាធ្វើឡើងនេះផ្ដាស់ អត់ដោយអាស្រ័យនោះនោះនោះហ្នឹងវាមានបាក់ពួកឲ្យធ្វើបាបមិនដែរចេញ អន្តរាគមគេមកប៉ះពាល់ដល់អាសម្បុកកូនចៅឯងហើយសួរតើលោកបួសនឹងបួសវត្តណាវត្តយួនក៏វត្តខ្មែរនិយាយចំចឹងទៅបើមិនចដូនចតាខ្មែរក៏សាងវត្តអុយនៅច្រកក្រមដំបូលនេះនៅទៅកាន់ជើងពួកប៉ូលីសដែលខុសច្បាប់ទៀត វាត្រូវមានអតិភិបតាមកចង់និយាយថាកណាចង់និយាយតែវាបៀតបៀនពីដើមតិចកណាក្តាប់រឿងមិញហ្នឹងគឺខាងដើមណាក់បើកបលអយវត្តហ្នឹងគឺគាត់មានបានបើកបលប៉ុន្តែអាពួកពលានហ្នឹងទៅទៅគម្រាមគម្រាមរហូតដល់កាត់កាត់លែងបើកអយវត្តហើយណាក់ផ្សេងចំនួនទៅដល់អាស្រ័យថាកាត់ចេះបើកបលអញ្ចឹងវាគេគម្រាមបានហើយអា អាអាយានជំនាញកង់3ហ្នឹងគឺវាក៏មានបានបើកបតទេវាតួតោវាក៏មានទេវាក៏មានអាអានេះវាក៏មានបានបើកបតទេ វាវាគ្រាន់តែមានផ្លាកលេខទេចាបានបើកបតគេក៏មានច្បាប់ទៅណាមកពីប្រទេសវៀតណាមមកក៏មានអាបានបើកបតកង់3ហ្នឹងទេនិយាយចំចេញទៅហើយគ្រូសើងងុកវិញនឹងដឹកខ្មោចក្លងអីទេនិយាយចំទៅគ្មានដឹងច្បាប់គ្មានដឹងងង នួរកបាល់ម៉ាស៊ីនជាកសែសងក៏មានដឹងច្បាប់នោះនិយាយថាយើងចោតប្រកាន់លុកអីហុកពីនេះទូអារឿងនោះទៅវាអាពលាននោះមិនចាប់ធ្វើបាបប្រសងហើយមើលញាតយោមើលនោះគេបាញ់ឡើង TikTok នោះល្បីពិភពលោកគឺនោះសំបីតារឿងយានជំនាញហ្នឹងអឺកាសែតសារព័ត៌មាន CBN នោះហើយកម្ពុជានោះគេលើកឡើងឡើយអាសម្បត្តិ សាសនាអានឹងគេសម្រាប់អីហើយវៀតណាមណាខ្ញុំណាចង់និយាយវៀតណាមគេប្រកាសថាសាសនារបស់រដ្ឋដូច្នេះអាអ៊ីអ៊ីវាសាសនាប្រើប្រាស់គ្រឿងឧបករណ៍អ៊ីចឹងគឺมันអាចប៉ះពាល់បានទេនិយាយចំតាមច្បាប់ទៅអាទិភាពទៅបង្កលក្ខណៈអូសម្បទាអង្គបានវត្តទៅ ហើយដល់កសែសង់សឹងងគុនហ្នឹងឡើងនិយាយខមមិននឹងខ្មោចជាងអមិននឹងចាប់អាពីងអអញ្ចឹងធ្វើក្បាលធ្វើធ្វើនេះគេកណាខ្ញុំចើចង់និយាយណាប្រហត់គ្រូសឹងងគុនហ្នឹងសូថយសូថយយួនអសំបីតែចូលប្រោសាក៏សូថយយួនដែរអឺចូលប្រោសាហ្នឹងសូថយយួនដែរឥឡូវគ្រូសើងគុណនឹងអីក្បត់ជរួនចតាអីណាបាត់សាសនាទៀតនោះកណាហ៊ានចូលថាក្បត់សាសនាណា ក្រាន់តែត្រថងអាចប្រជិវរអញ្ចឹងទេប៉ុន្តែអាគ្លឹមសាធ្វើយួនមកហើយអាណាគេខំយើងហើយមកចេះថាយើងចោតប្រកាន់លោកខ្សែពូលីទូកាន់ជើងឯងអាយួនចូលໄວໄວលោកក្នុងវត្តមិនចេញអន្តរាគមហើយណាណាថាខុសណាណាថាត្រូវខ្ញុំអាចចង់និយាយថាអា សរសេរសំវិញចឹងអានោះដែនដេកម្ពុជាក្រំទៅគេទិញខួរក្បាលហើយខ្ញុំណាចង់និយាយណាកសែសំឡូវមានកាសខេនឹងហើយបំរើចកែចកែបំរើដាច់ខ្លែងចឹងហើយទៅស៊ីកាសខេគេអញ្ចឹងហើយញាតញោមកសែសំមានមានប្រាក់មានមានមានកាសខេមានបៀវត្តហើយឡើងអារឿងអ៊ី đó គេគេចែកដៃយើងឡើងទៅវៃផ្ហាគ្នាឯង វាមិនទៅហើយហើយហើយខ្ញុំកណានិយាយជឿចាប់អារឿងជើងហើយរស់ណូអីគុណអាស្រ័យដំបូលណូក្រក្រនមកលុបសាសនា ពីបោសាទខ្មែរទៅបើថាលោកលោកកើតពីវត្តយួនវត្តលោកយួនលោកខ្មែរលោកកើតជាវត្តលោកយួនទៅកណាមិនថា ទីចដូនចតាទៅវត្តខ្មែរកសាងទុកឲ្យលោកក៏តា លោកសួយផលបើញើកែចដូនចតាខ្មែរធ្វើឲ្យតើហើយมันការពារបោសាទឯងបែរជាទៅបន្ទោសហើយនិយាយលោកនិយាយលោកនិយាយរឿងច្បាប់លោកដែលសកលសាលាច្បាប់នោះមិនទេឥឡូវកណាខ្ញុំកណាសួរតើសកលសាលាច្បាប់ជូនទេហ៊ាននិយាយអារឿងច្បាប់ឲ្យកណាចុះដូចថាខុសច្បាប់មិនគេចោតត្រូវតើអារឿងអី ទៅខ្ញុំកណាសុបដាមដល់គ្រូសើងអគុណច្បាស់ណាគ្រូមិនសកលមកមកថ្ងៃច្បាប់ពុំនិយាយអារឿងច្បាប់ហិចហើយហិចគេខ្មាស់គេងប់ខ្លួនឯងនិយាយថាខុសច្បាប់ហ្នឹងគ្រូមានឆ្លងឆ្លាច្បាប់ហ្នឹងអូខេកណាឲ្យកណាសុំនិយាយទៅបើរឿងហ្នឹងកណា ដឹងចរនដែរកណាដឹងអាហេតុខាង ខាងថ្ងៃក្រោយវាធ្វើទុកនឹងដែរមកពីមុននឹងចាប់អាយានជំនីនឹងខ្ញុំណាត្រូនកណាកដាប់ហើយដឹងវាទៅបៀតបៀនកំរាមណាក់បើកបោនឹងតាហឹមអោយកាត់ឈប់បើកណាក់ផ្សេងចូលបើកវាយកឡែស្តាតចាប់អានោះវាគម្រងវាបៀតបៀតយើងយើងជាងដល់ហើយកណាក៏សរសើរដែរយើងមានប្រសងលោកចេះតវ៉ាអញ្ចឹងដោយគ្រូចន្ទតារាលោកតវ៉ាទៅ ហើយអានឹងរឿងស្លាឆោទៀតដល់រឿងមៀងញឹកយើងច្បាស់ក្លែតកណាឃើញកណាខំត្រដែរទោះបីតស៊ូបានមិនបាននេះក៏ដោយប៉ុន្តែលើកដំបូងកណាឃើញថាខ្មែរក្រមខ្មែរខ្មែរក្រមចេះចេះតស៊ូបែបអហិង្សា ត្រឹមត្រូវអញ្ចឹងដែរអាដេគាត់កើតវិវាទគាត់មិនហ៊ានទៅមែនគាត់វាមិនអោយទៅមែនគាត់ធ្វើកោតកម្មក្នុងកតា ហើយខ្ញុំកណាក៏ទៅសើត្រង់លេងណាថាយួនធ្វើបានផងណាយួនដែលទៅរងក្រនឹងវាធ្វើបានផងប៉ុន្តែគាត់ធ្វើបានគាត់ធ្វើបានហើយត្រឹមត្រូវទៀតតើតាមច្បាប់ទៅហើយពីក៏មិនគាត់ដឹងថាតស៊ូមិនងាយឆ្នាពួកនឹងប៉ុន្តែអាដីដែលរដ្ឋាភិបាលអឺលួចប្លន់ទៅកាត់គឺមិនចប់ទេ គឺកូនចៅគាត់ក្រោយនៅចំណាំរហូតហើយអាចតតថារដ្ឋាភិបាលនឹងលួចដេកគាត់ចំត្រោនដល់អើឯងលួចអាភីកងនោះមិនទេឯងប្របាក់ស៊ីណាញឺកែបគេចដូនចតាគេ កម្មសិទ្ធិគេកណាខ្ញុំកណាឃើញយើងគ្រាមេរៀនមួយដែរញាតិញោមចេះតតស៊ូចាប់ផ្ដើមខ្ញុំកណាចង់និយាយតរឿងអីហើយនឹងมันអាចនិយាយបានផង និយាយមិនបានហ្នឹងក៏និយាយថាធ្វើបែបកោតកម្មតិកិតមិនបានផងសំបីតែយួនចន់ជាតិយួនតើអំភើអយុធទេថនជាងធ្វើបានផងប៉ុន្តែគាត់ធ្វើបានកណា ខំខគំនិតគាត់បដូរបដាច់ជាងតោត្រឹមតោបែបអាហឹងសាហើយស៊ីមិនឆ្ងាញ់ដេកមិនឡុកទេបើ អាការណីហ្នឹងវាបន្ទូដល់លើគឺពួកដែល ប្រមាណហ្នឹងក៏មើលគ្រូអស់បើគិតគិតចេះទៅនោះតស៊ូកណាជឿចាក់យើងហ្មងពីករណីកណាធ្លាប់ឆ្លង កាត់ហើយករណីមានកណាដោះស្រាយឲ្យមានកណាជាង10ឆ្នាំមកប៉ុន្តែដោះស្រាយបានហើយគឺពួកទៅមើលគ្រូបាត់តាបកជនដែរដាច់ការបាក់កជនរបស់ខ្លួន luôn កណាចង់និយាយថាបើគាត់តស៊ូចុះឥឡូវបើមិនតស៊ូក៏ត្រូវតែតស៊ូដែរ បើយកមិនបានក៏ត្រូវឲ្យដឹងពិភពលោកដឹងថាដីដីខ្មែររដ្ឋាភិបាលនឹងពលូបយកដីដីខ្មែរឲ្យដឹងដែរកណាខំតអំភើកាត់ហើយកណាមិនមាននិយាយទៅមកដែរកណាហ៊ានទូឡាយអានមកឃ្លីបដែរតើមិនអាករណីវាវានេះកណាទូឡាយតើ មិនថាកណានិយាយតែម៉ត់ឯងកណាហ៊ានត្រូវ live ដែរតើបាន មក clip 46នាទីដែរតើហើយអានោះវាវានោះជាឯកសារប្រវត្តិសាស្ត្រដែរបើពួកឯងមិនដោះស្រាយឲ្យគាត់គឺមិនចប់រឿងទេមកពីឥឡូវមាន clip មានឯកសារជុំទៅវីដេអូជុំទៅមានថ្ងៃខែជុំទៅកណាកណាកណាសុំសុំបញ្ជាក់ថាញាតញោមតស៊ូបែបហ្នឹងថ្ងៃណាមួយជោគជ័យយ៉ាងហូចញាតញោម តស៊ូបែបហ្នឹងពួកដែលវាពន្លប់មកបន្តទៀតគឺពិបាកពិបាកពន្លប់ដែរយ៉ាងហោចក៏យើងបានផលប្រយោជន៍ឡើងនោះដែរនោះច្រើនតើតាណាខ្ញុំតាណាឡើងវេទកា2ឆ្នាំខ្ញុំកណាធ្លាប់និយាយមុនហើយថាករណីនោះខេត្តប្រាក់តបាំងរឿងដីធ្លីនោះនោះច្រើនណាស់មែនឥឡូវដល់មែនហ្នឹងកណាធ្លាប់ឡើងវិភាគ2ឆ្នាំមុនហើយ កណាដឹងកណារៀនខាងច្បាប់ខាងសេដ្ឋកិច្ចកណាដឹងអាគោលនយោបាយប្រទេសជាតិអភិវឌ្ឍអប់20ឆ្នាំ30ឆ្នាំទៅមុខកណាដឹងកើកណារៀនហើយអាហេតុលក្ខណៈនោះវាកំពុងតែកើតឡើងចំចំចឹងដល់ដល់ពេលប្រទេសជាតិអភិវឌ្ឍគ្រូដីថ្លៃដីថ្លៃពួកនឹងវាវាវាវាសាក់ទឹកមកដែរពួកបាក់ពួកវាវាវាវាចូលមិនខំអាដីមានមានមានញឹក 2000ម៉ែត្រការ៉េទេប៉ុន្តែតម្លៃ20កោតរឿងរ៉ាវយើវាមិនស្រក់ទឹកមកដីនៅក្នុងភាសាហ្នឹងអនុច្រើនដីខ្មែរទាំងអស់តាឥឡូវនិយាយខេត្តប្រតាបមកដើមមកដីខ្មែរងអអីខ្ញុំកណាដឹងនោះទៀតនោះនោះនិគមមាត់សមត្ថហ្នឹងគឺដី ថ្លៃអាណាកាត់ឡើងឡើងកំពង់ផែអន្តរជាតិហ្នឹងបាន គឺដីខ្មែរយ៉ាងហូចលោកករណីមានញឹកកាត់កាត់កាត់តស៊ូអញ្ចឹងវាវាវាវាបបាក់លៀបដែរទោះបីវាយកទូធ្វើអីក៏ដោយប៉ុន្តែអាដីកន្លែងហ្នឹងនោះតែឈ្មោះថា លួច ប្រឡាំបើរាំងហ៎ហើយសួរថាកិត្តិយសរបស់ប៉ាក់នឹងរត់នឹងវាវាដល់អង្ការកិត្តមិនស្ងំហ្នឹងកិត្តមិនចាស់ដីកិត្តមិនស្ងំហ្នឹងកិត្តចាស់ត្រាមទាហ្នឹង ផាត់ប្រកាត់ដល់កូនកាត់កូនកាត់ដល់ចៅកាត់ហ្នឹងឯស៊ីអាពីពីពីកងដេហ្នឹងទៅស៊ីឲ្យឆ្ងាញ់ទៅស៊ីមិនឆ្ងាញ់ទេហើយវាអាចក្រាំងសកាត់ដោយអំពើរបស់ញោមតិចញឹកហ្នឹងគាត់អាចក្រាំងសកាត់នៅអំពើបន្លប់បំពេញដីណាក់ដល់ទេដែរយ៉ាងហោចក៏ពួកហ្នឹងវារៀងចាលហើយហើយខ្ញុំកណាជឿចាក់ថាបើគាត់តស៊ូបែបហ្នឹងមិនយូរមិនចាប់លើដល់ថ្នាក់លើ ពួកដែលរួមចូលប្រមាណណាក់ហ្នឹងគឺទូមតាមើលគងមកវាករណីនេះខ្ញុំកណាធ្លាប់រួមហើយធ្លាប់ដើរហើយអត់ទៅកាត់តស៊ូមែនតែនដេញូដេមីងកណាណាមីងមីងប្រូកណាណាគឺមានប្លង់ដីហើយណាមានប្លង់ដីហើយប៉ុន្តែត្រានោះបានហើយដល់ពេលត្រាបានណាគេធ្វើប្លង់ដីយកមកដល់ថា មកវាវាខុសហ្នឹងបើបើវាធ្វើយកមកដល់តើរឿងទៀតកាត់បដូរបដាយក៏តើជា10ឆ្នាំបន្លាយហើយជាគេការណីមេញឹកណាគាត់គាត់តស៊ូល្បីពិភពលោកឥឡូវបើថាឯងចង់កង់កសាងចង់ទៅរស៊ីអ៊ីផ្លឹងគេលើការរឿងការណីមេញឹកក៏ឯងមិនដោះស្រាយឲ្យមេញឹកអញមិនមិនឲ្យឯងរស៊ីចូល សួរតើខាតណាដឹងអាអាដេអាលូនិយាយថាតម្លៃ20គាត់ ហើយអារាប់រាប់ពាន់លានដុល្លារអាណាជំនាញជាតិគិតមកមកអូខេកណាណាអរគុណដែរអឺហ្នឹងហើយចំពោះគុណចាស់បានគេលើកឡើងច្រើនករណីអញ្ចឹងវាមានលក្ខណៈសំរុំទៅតាមព័ត៌មានដែលយើងបានឃើញតែគុណចាស់បានលើកឡើងថាអឺអាម៉ូតូដែលដុបប្រសង់យកមកបិណ្ឌបាតសាលាឆោទៀនហ្នឹង យកម៉ូតូដប់រៀងរាល់ថ្ងៃមកដល់សាលាចរទានហ្នឹងអាហ្នឹងគឺជាគំនុំមួយហើយមួយទៀតអ្នកដែលម៉ូតូដប់ហ្នឹងគឺអ្នកបើកហ្នឹងគឺមិនអោយបើកដល់អោយអ្នកផ្សេងបើកចាប់តែម្ដងឡើងគុនចាស់មានអីប្រតិកម្មទៅលើលោកថាច់ញឹកដែរទៅគុនចាស់សេនទីមានការលើកទឹកចិត្តដល់ប្រជាពលរដ្ឋរបស់យើងដែលមានការតស៊ូដល់ថ្នាក់ដែលថាគាត់ធ្វើបដកម្មនៅក្នុងគេហដ្ឋានរបស់គាត់ប្រគាត់មិនបានទៅធ្វើបដកម្មកន្លែងផ្សេង គាត់ធ្វើនៅកតកម្មក្នុងផ្ទះរបស់គាត់តើអាហ្នឹងវាមានលក្ខណៈសមស្របយ៉ាងម៉េចដែរទេកណាអឺតាមដែលមើលខ្ញុំកាលណាមើលព័ត៌មានរបស់ញោមតញឹកគាត់ធ្វើបាតកម្មនិងកោតកម្មនៅកន្លែងដែលផ្ទះរបស់គាត់ផ្ទះប្អូនរបស់គាត់ទៅហ្នឹងអឺបងបងគាត់ទោះបី ថាក្រុមគ្រួសារហ្នឹងមកចូលរួម ធ្វើបាតកម្មឬមួយកោតកម្មនៅលើដីដែលមានចំនួនជាមួយនៃអាជ្ញាធរវៀតណាមឬមួយជាអ្នកផ្សេងក៏ដោយដែលតាមច្បាប់របស់អន្តរជាតិច្បាប់ជាតិក៏ដោយយើងមានសិទ្ធិទាំងអស់យើងមានសិទ្ធិយើងមានសិទ្ធិធ្វើបាតកម្មកោតកម្មនៅអ្វីដែលយើងមិនពេញចិត្តប៉ុន្តែនៅក្នុងនឹងច្បាប់ដែលគេមិន គេគេមិនទទួលស្គាល់គេមិនអោយយើងប្រើហ្នឹងគេថាកុតកុបកម្មទេកុបកម្មទៅធ្វើអ្វីគ្នាឬមួយទៅធ្វើឲ្យអ្នកដតីមានរបួសស្នាមហ្នឹងអានឹងទេច្បាប់អន្តរជាតិគេគេគេគេមិនគ្រប់គ្រងទេអាទៅបីទៅច្បាប់ជាតិក៏ដោយគេមិនគ្រប់គ្រងដែរអានេះគេនិយាយរឿងរឿងច្បាប់ទឹកធ្វើបាតកម្មកោតកម្មអញ្ចឹងទេឃើញនៅពេលដែលញោមថាញឹក ហើយនឹងបងប្អូនធ្វើនឹងត្រឹមត្រូវមែនទេត្រឹមត្រូវផ្នែកខាងសិទ្ធិសេរីភាពរបស់យើងនឹងក៏មាននៅក្នុងនឹងដែរមានថាដូចជាអាជ្ញាធរវៀតណាមគេមានច្បាប់មួយដែលគ្រប់គ្រងគេថាច្បាប់រដ្ឋធម្មនុញ្ញរបស់វៀតណាមហ្នឹងគេឲ្យមានសិទ្ធិរស់នៅសិទ្ធិរស់មានជីវិតសោះសិទ្ធិរស់រៀនមានជីវិតហើយសិទ្ធិដែល ឯងមានអាហារស្អីហ្នឹងវាវាមាននៅក្នុងនឹងទាំងអស់ទោះបីថាច្បាប់វៀតណាមក៏មានច្បាប់អន្តរជាតិក៏មានក៏ប៉ុន្តែដោយឃើញថាវៀតណាមនឹងដោយយកអំណាចដោយយកយកអំណាចដោយយកអំណាចយកមកប្រើប្រាស់យកមកកាត់ក្តីយកមកធ្វើលិខិតស្នាមអីហ្នឹងដោយមិនឆ្លងកាត់នៅម្ចាស់កម្មសិទ្ធិរបស់គេ ចឹងទេតែងតែមានទន្លោះហ្នឹងតរៀងរហូតមកហើយយើងគិតនិយាយថានេះហើយជាញោមថៃញឹកដែលនៅខេត្តប្រតាពាំងឥឡូវហ្នឹងរីដាលរីដាលរីដាលដល់ខេត្តផ្សេងផ្សេងទៀតនៅមានច្រើនទៀតប៉ុន្តែឥឡូវពីមិនទេមាននៅខេត្តខេត្តឃ្លាំងអីហ្នឹងមានការរីដាលហ្នឹងដូចជា2 3គ្រួសារដែលមានអ្នកខ្លះហ្នឹងបានបាតកម្ម ធ្វើអីហ្នឹងដល់រហូតដល់អាជ្ញាធរវៀតណាមហ្នឹងគេចាប់ដាក់ពន្ធនាគារដែលចាប់ពន្ធដាក់ពន្ធនាគារដូចញោមវិនបាដែលនៅខាងបឹងគេចាប់ដីរបស់គាត់អឺជាកម្មសិទ្ធិរបស់អឺឪពុកម្ដាយជាដូនជាតារបស់គាត់នឹងទុកឲ្យដល់ពេលអាញាធរវៀតណាមហ្នឹង គេធ្វើគេថ្ងៃនោះមិនតាន់មានជិញបានកម្មសិទ្ធិទេអត់តាន់ជិញបានកម្មសិទ្ធិទេក៏ប៉ុន្តែដីហ្នឹងជាដូនជីតារបស់គាត់ហ្នឹងគេដឹងដឹងថាដីរបស់ជីដូនជីតាគាត់ហើយក៏ប៉ុន្តែអាជ្ញាធរវៀតណាមហ្នឹងវាមិនលោកបំពេញយកទាំងស្រុងមកនឹងឯងញោមវិនបាហើយនៅខាងអឺនៅដើមពោ នៅខាងចង្ដេរហ្នឹងក៏មាន បញ្ហាហ្នឹងហើយនៅស្រុកផ្សេងផ្សេងឥឡូវហ្នឹងឃើញឆ្លងឆ្លងមកដល់ខាងនៅសឡូវិញឯងចឹងទេយើងមើលទៅអាញាធរវៀតណាមនឹងវាស៊ីសំណុកខាងខាងថ្នាក់ក្រមនឹងវាស៊ីសំណុករបៀបម៉េចចឹងទេខាងថ្នាក់លើនឹងត្រូវពិចារណាមើលបើមិនចង់ឲ្យខូចឈ្មោះរបស់ខ្លួនទេតាម វេទិកានៅអន្តរជាតិអញ្ចឹងទេអាញាធរថ្នាក់លើ មើលកូនចៅថ្នាក់ក្រោមអានេះខណ្ឌទីយើងដឹងយើងឮកំអយថាទទួលវៀតណាមនឹងកែនៅកំហុសរបស់ខ្លួនវិញអញ្ចឹងទេមើលកែកូនចៅខាងក្រោមបើយើងមិនកែកូនចៅខាងក្រោមទេអញ្ចឹងទេគេឈ្មោះរបស់អ្នកឯងនឹងនឹងនឹងស្អុយហើយហ្នឹងនឹងស្អុយតអន្តរជាតិនឹងគេនឹងសួរហើយថាមូលហេតុអី ច្បាប់នៅឆ្នាំ2022ហើយអ្នកឯងនៅធ្វើបំពេញគេដល់ថ្នាក់នឹងទៀតគេកម្មសិទ្ធិផងគេអ្នកឯងមិនមិនចោះបានកម្មសិទ្ធិឲ្យហើយនៅលោកបំពេញកាត់ផងគេយកទៀតមិនដឹងថាអ្នកណានឹងមកធ្លាប់មកនៅនឹងអត់ទេពីមុនមកតាំងពីឆ្នាំជាថា75មកមិនដឹងថាអ្នកណាបានមកនៅនឹងប៉ុន្តែនៅចុងក្រោយអ្នកនឹងមានឈ្មោះនៅលើដីនឹង ជាងតែអាញាធរវៀតណាមនឹងវាលោបបំពេញលើខ្មែរក្រមមែនទែនដោយសារអីដោយសារដឹងថាខ្មែរក្រមអឺពីមិនមិនហ៊ានយល់ដោយសារអីអានេះនិយាយពីមិនទេតាំងពី2000អឺ2006ចុះទៅក្រមអាញាធរវៀតណាមអត់ហ៊ានយល់ទេដោយសារអីនៅពេលនោះដែលខ្ញុំកាខ្ញុំកណាដឹងហ្នឹង គឺខ្មែរក្រមនៅពេលនោះដែលអ្នកណាធ្វើបាបរឿងខ្មែរមួយ គឺខ្មែរក្រមសាមគ្គីគ្នាណាសាមគ្គីជួយទោះបីយ៉ាងណាក៏ដោយក៏ទៅអើតទៅមើលទៅជួយនិយាយតាមតែម្ដាយមួយជើងជួយឯងក៏ប៉ុន្តែរហូតមកដល់មកដល់ឥឡូវនេះខ្មែរក្រមយួនវាអាចធ្វើវាអាចគៀបសង្កត់វាអាចគ្រប់គ្រងបានហើយអ្នកចេះនៅតែចេះទេប៉ុន្តែมันអាចធ្វើសកម្មភាពมันអាចតវ៉ា គេបិទមាត់ចងដៃអស់ហើយគេខាន់គេខាន់តែមួយទេគេឲ្យខាន់ទៅខួរក្បាលអ្នកនឹងគិតទេឲ្យខួរក្បាលទៅគិតទេប៉ុន្តែមាត់និងដៃគេមិនឲ្យធ្វើទេចឹងទេសកម្មភាពអ្វីអ្វីនេះការនិយាយស្ដីអ្វីអ្វីហ្នឹងក៏អត់បានការដែរដោយសារអីមួយមួយហ្នឹងអ្នកខ្លះហ្នឹងគេថាអាញាធរវៀតណាមហ្នឹងគេគេបិទមាត់គេចងដៃប៉ុន្តែអ្នកខ្លះហ្នឹង សុកចិត្តឲ្យគេបិទខ្លះយកគេថាយកសគុតមកបិទមាត់ខ្លួនឯងយកខ្សែឬមួយច្រវាក់អីចងដៃខ្លួនឯងនេះសម្រាប់អ្នកខ្លះមួយចំនួនមួយចំនួនទូចទេយើងឃើញហើយខ្មែរក្រមអឺជាពិសេសហ្នឹងអានេះនិយាយរឿងប្រសងតែប្រសងហ្នឹងយើងរាល់ថ្ងៃហ្នឹងយើងរស់អាស្រ័យតាំងពីបួសមកហ្នឹងដោយអាស្រ័យបិណ្ឌបាតរបស់ញាតិញោមហ្នឹងឯងមិនមែនថា ចំណោះវត្តយើងទេវត្តដតីហ្នឹងក៏អញ្ចឹងវត្តដែលយើងផ្លោតទៅរៀនហ្នឹងក៏ក៏ដូចគ្នាដែរឲ្យតែប្រសងទោះបីថាចំណោះនៅក្នុងពុទ្ធសាសនាណាក៏ដោយពុទ្ធពុទ្ធសាសនាយើងណាដែលនៅក្នុងចំណោះណាក៏ដោយជាពុទ្ធបរិស័ទរបស់យើងដែរព្រោះអីអ្នកនឹងកាន់ពុទ្ធសាសនាបើសិនជាប្រសងយើងនឹងឃើញខ្ញុំកាលណាឃើញនឹងឃើញសងយើងពេលខ្លះនឹង បានសល់ផលច្រើនដែរដូចលោកគ្រូធ្លាប់ឃើញនៅលើបណ្ដាញសង្គមហើយគឺវត្តអារាមនីមួយៗហ្នឹងគឺលូតលាស់មែនទែនលូតលាស់ដោយរដូវខែប្រាខែខែវស្សាផ្ការាជស្ពុះស្គីហ្នឹងក៏ប៉ុន្តែកុំកុំភ្លេចអឺមើលខាងក្រមទៅអាប្រការហ្នឹងទៅចាប់ដើមនេះបន្តិចហ្នឹងវាស្ពូនមកអស់ហើយ ដោយសារអីមួយមួយកេះមួយមួយខំខំកសាងកសាងវត្តអារាមក៏ប៉ុន្តែខាងធនធាននិងស្មារតីរបស់ព្រះសង្ឃហើយនិងពុទ្ធបរិស័ទដែលនៅចំណោះជើងវត្តហ្នឹងវាអត់មានទេអត់មានទេអញ្ចឹងតែការបណ្ដោះបណ្ដាលអ្នកចេះនីមួយនីមួយហ្នឹងតែងតែមានបញ្ហាហើយបើអ្នកខ្លះដូចជាអឺ ដូចជាមន្ត្រីសង់នៅខេត្តនៅខាងលងហោហ្នឹងដែលមន្ត្រីសង់ថ្នាក់ស្រុកដែលនៅក្នុងនោះគេឃើញថាប្រសង់ដែលគេចាប់យានជំនិះហើយនៅកាន់ជើងបានទៀតអានេះវាអស់សម្បើចអញ្ចឹងទេវាឃើញនៅក្នុងអឺលងហោហ្នឹងឃើញជាចំណែកមួយហើយដែលប្រសង់ហ្នឹងតែងតែកាន់ជើងទោះបីថាខ្ញុំកណា តាំងពី2020ដែលខ្ញុំកណាដែលមិនកូវីដមិនតន់បន្ទុះខ្លាំងហ្នឹងខ្ញុំកណាដែលមិនទៅស្រុកដែលដល់អាញាធរវៀតណាមហ្នឹងគេដកយកប៉ាសពតហ្នឹងអាពួកមន្ត្រីសង្ឃនៅស្រុកត្រឹងដែរនេះនិយាយថ្នាក់កំពូលហ្មងអឺស្រុកត្រឹងដែរអឺពេលមានរឿងហ្នឹងគេមិនមិនមកសួររកតែមិនមិនជួយយើងទេក៏ប៉ុន្តែបាន2 3ថ្ងៃ ពួកអាជ្ញាធរនៅក្នុងស្រុកគេទេមកខាងទូរស័ព្ទរោលើកនឹងថាអាឡូវឹបដឹងហើយប្រហែលមិនដល់កន្លះម៉ោងផងលោករៀបចំមកដល់មកដល់កន្លែងខ្ញុំកាលណាលោកមកអន្តរាគមភ្លាមណាប៉ុន្តែដល់ពេលយើងមានបញ្ហា លោកមិនជួយ អន្តរាគមក៏ប៉ុន្តែ ដល់លឺលេខពួកអាញាធរភ្លាមលោកលឿនមកដឹងថាពួកនេះធ្វើការរបៀបចារកិច្ចមិនទេវាលឿនណា ហើយអង្គខ្លះដែលទៅរៀននៅខាងភ្នែកចិនជ័យថាដៅតោចិនជ័យអាបដោះបដោភ្នែកខាងគិញសម្ងាត់ណាវាលឿនណាមិនដឹងថាមន្ត្រីសង់នឹងធ្វើការឲ្យគេអត់ទេមិនដឹងទេព្រោះអីលោកចប់ជាអនុត្រូវចប់អនុបណ្ឌិតនៅ ប្រទេសឥណ្ឌាផងលោកនៅសិក្សានៅ ក្រៅប្រទេសនឹងបានច្រើនក៏ប៉ុន្តែ មិនដឹងថាលោកយកអ្វីដែលការសិក្សាពីក្រៅប្រទេសនឹងយកមកអប់រំពុទ្ធបរិស័ទរបស់យើងនៅក្នុងចំណោះជើងវត្តឬមួយខាងក្នុងស្រុកក្នុងខេត្តរបស់យើងនឹងឲ្យបានល្អទេនេះខ្ញុំកាលណាឃើញអញ្ចឹងមែនហើយដល់នេះនិយាយនឹងថ្នាក់ស្រុកនេះខ្ញុំកាលណានិយាយរឿងថ្នាក់ខេត្តវិញថ្នាក់ខេត្តដល់មន្ត្រីសង្ឃតំណាងឲ្យ ប្រសង់ទូទាំងអឺប្រទេសវៀតណាមនៅដែនដីកម្ពុជាក្រមនឹងគេត្រូវជានៅក្នុងសភារបស់រដ្ឋាភិបាលវៀតណាមនឹងនៅក្នុងនឹងមានប្រសង់តំណាងដែរអឺដែលលោកលោកគ្រូនៅវត្តសំរោងអញ្ចឹងទៅលោកមកអន្តរាគមជួយអន្តរាគមក៏ប៉ុន្តែលោកមកហ្នឹងលក្ខណៈផ្សេងវិញមកជាមួយនឹងអាញាធរ លោកមិនសម្រោះសម្រួលជាមួយគេថាត្រូវឥឡូវនេះអាត្មាជាប្រសង់ហើយលោកនោះមកពីកម្ពុជាដើមកំណើតលោកលោកនេះមែនលោកជាប្រសង់ដែរយើងទៅត្រូវសម្រួលលោកហ្នឹងសងលោកប៉ាសពតហ្នឹងសងលោកវិញទៅតយុទ្ធអីបានស្អីមកវិញទោះបីថារឿងអីក៏ដោយយើងសម្រួលប៉ុន្តែយើងឃើញថាមន្ត្រីសង់ដល់គេធ្វើថ្នាក់ខេត្តហើយគេមិនជួយអន្តរាគមយើងផងអានេះ នេះខ្ញុំកាលណាមិនដឹងឲ្យញាតញោមនិងកាលណាគុណម្ចាស់គ្រប់អង្គដែលបានស្ដាប់នឹងយកទៅពិចារណាតើប្រសង់ដែលទាំងអស់ដែលធ្វើការទាំងអស់នឹងឧបជាខ្មែរថាបំពោះឬមួយឧបជាវៀតណាមគេបំពោះឥឡូវនេះខ្ញុំកាខ្ញុំកាលណានេះនិយាយប៉ះពាល់បន្តិចទៅខ្លាចទៀតទេខ្លាចដែលមន្ត្រីសង្ឃ ចាវតិការឬមន្ត្រីសង្ឃដែលនៅថ្នាក់ខេត្តនោះគឺខ្ញុំគណៈខ្ញុំគណៈខ្លាចកង្វល់ទៅម្យ៉ាងឯងខ្លាចទេអាញាធរគេហៅកងអាងនឹងមិនបួសឯងជាងទេពួកនឹងទៅឧបជាឲ្យតែទៅប្រើកូនចៅលឿនណាឧបជាបើថាបំរើកូនចៅលឿនណាអញ្ចឹងទេពួកនឹងមិនដឹងថាទៅ សាសនាពុទ្ធដែលនៅ ក្នុងដែនដីកម្ពុជាក្រមនឹងវាឋិតថេរនៅដោយសារវត្តឬមួយដោយសារការប្រតិបត្តិឬមួយការសាមគ្គីគ្នាទេនេះខ្ញុំកាលណាមិនតន់ដឹងក៏មិនតន់ហ៊ាននិយាយថាទៅថ្ងៃមុខមិញប៉ុន្តែយើងមើលបច្ចុប្បន្នកាលអ្វីក៏ដោយបច្ចុប្បន្នកាលវានឹងបង្ហាញនៅលទ្ធផលដែលទៅដល់អនាគតកាល ឃើញថាទៅពេលខ្លះប្រសងដែលជិញមកអឺឬមួយឡើងវេទិកាអីនិយាយពាក់ព័ន្ធដល់ប្រសងឬមួយពុទ្ធបរិស័ទនៅក្នុងស្រុកហ្នឹងពេលខ្លះហ្នឹងគេថាហ្នឹងដូចជាគេគ្មានចំណែកអ្វីមួយដែលជួយជួយថែរក្សាពុទ្ធសាសនាប៉ុន្តែយើងថែរក្សាដឹងហើយដឹងថាថែរក្សាហើយប៉ុន្តែចំណែក ដែលថែរក្សាធំបំផុតហ្នឹងគឺការសាមគ្គីគ្នាជួយគ្នាហ្នឹងឯង ព្រោះយើងមិនមែនថាយើងយើងយើងមួយយើងជួយអារម្មណ៍យើងបានទេក៏ប៉ុន្តែនៅក្នុងចំណោះយើងមួយហ្នឹងក៏ជួយអារម្មណ៍យើងបាននៅក្នុងខេតហ្នឹងក៏ជួយអារម្មណ៍យើងបានដែរក៏ប៉ុន្តែលក្ខណៈឲ្យថិតថេហ្នឹងថិតថេទៅមុខរងរឿងទៅមុខបានអត់ឃើញប្រសងខ្លះហ្នឹងឆាន់ចង្ហាន់របស់បរិស័ទមែនដូចជាដូចខាងបងស្រីនៅវិនដិននៅសាឡុងអញ្ចឹងមានបញ្ហា នេះខ្ញុំកាលណាឃើញដែលមានបត់យើងធ្លាប់ឆ្លងកាត់គុណចាស់ទាំងអស់អង្គធ្លាប់ឆ្លងកាត់ហើយពីពីវត្តសឡូងទៅផ្ទះកាត់ហ្នឹងនៅចាំខ្មៅជាតិហ្នឹងមិនមិនឆ្ងាយហ្មងទេអញ្ចឹងតែខ្ញុំកាលណាដឹងថាតាំងពីពីមុនមក20 30ឆ្នាំឬមួយ50ឆ្នាំមុនក៏ដោយមានប្រសងខ្លះហ្នឹង ដើរបិណ្ឌបាតនៅផ្ទះគាត់ដែរ ក៏ប៉ុន្តែយើងមើលស្ថានភាពឥឡូវនេះផ្ទះកាត់ហ្នឹងត្រូវគេរឹបអូសយកដោយយត្តដោយអយុត្តិធម៌វេបំផ្លាញចោលទៀតឥឡូវនេះកាត់សង់កាត់ធ្វើតូបមួយណាចងកស៊ូបាំងកស៊ូឥឡូវនឹងភ្លៀងកដៅលេចពេញនឹងឥឡូវប្រសង់ទាំងអស់អង្គឥឡូវគិតមើលយើង នៅផ្ទះធម្មតានឹងកដៅហើយផ្ទះយើងកំពស់កដៅហើយណា ប៉ុន្តែគាត់គាត់បាំងកស៊ូបាំងតង់ណាផាត់ពីក្បាលយើងនឹងផៅជឿថាពីឆ្នាំដៃទៀតចុះហើយសួរថាទៅពេលថ្ងៃក្តៅខ្លាំងហ្នឹងគាត់ក្តៅយ៉ាងណាយើងត្រូវយកអារម្មណ៍ហ្នឹងមកមកដាក់លើខ្លួនវិញហើយហេតុអ្វី ដែលប្រសង់នៅក្បែរក្បែរហ្នឹងយើងមិនមែនថាយើងជួយជួយរឿងនឹងដើម្បីជួយខាងគាត់នឹង យើងទៅបោះបោអីទេពីពួកអីឥឡូវហ្នឹងអាញាធរវៀតណាមហ្នឹងតែងតែចោតប្រកាន់ណាគ្រប់កន្លែងដូចជាថ្ងៃមុនបងវិនឌិននិយាយអញ្ចឹងថាព្រះអង្គដូចថាអឺដូចចាស់ខ្ញុំនៅកាលនោះនៅក្នុងនោះមានឈ្មោះខ្ញុំខ្ញុំកណាដែរអាញាធរវៀតណាមគេចោតប្រកាន់ថាខ្ញុំកាកាខ្ញុំកណាហ្នឹងចោះផ្ដួលរលំគេថាលបដោណានៅក្នុងនោះមាន មាននេះគឺបងប្អូនខ្មែរក្រមយើងដូចយើងខែតវងជើងថាគ្រឿងអីវិញហ្នឹងជាដើមនៅមានអ្នកច្រើនទៀតអញ្ចឹងទេគេថាពួកហ្នឹងចង់ផាងដងលັບដោមិនចឹងហ្នឹងអានេះអានេះខ្ញុំខ្ញុំកណាអាត្មាភាពអត់យល់អត់យល់ដល់កន្លែងហ្នឹងមិនដឹងថាផាងដងហ្នឹងពាក្យនេថាផាងហ្នឹងមិនដងថាមិនអញ្ចឹងទេពាក្យទាំងអស់ហ្នឹងខ្ញុំកណាអត់យល់ទេ អត់ដឹងទេថាមានន័យថ្មីដែរចឹងទេអាញាធរវៀតណាមនោះគេជំនាញអាអាអាពាក្យហ្នឹងហើយគេគេគេបញ្ជាគេគេអនុវត្តរាល់ថ្ងៃប្រាំងដងហ្នឹងរាល់ថ្ងៃចិត្តពួកហ្នឹងដែលនិយាយពាក្យថាប្រាំងដងជីងពីមាត់ខ្លួនឯងហើយអាញាធរដែលថ្នាក់លើហ្នឹងមិនហ៊ានមិនហ៊ានចាប់ពួកអ្នកហ្នឹងទៀតហើយចាប់តែអ្នកនិយាយថាប្រាំងដងអ្នកមិននិយាយថាប្រាំងដងវិញអាកន្លែងហ្នឹងហើយដែលថាវាជា អយុត្តិធម៌សម្រាប់ខ្មែរក្រមមែនទែនដែលខ្មែរក្រមនិយាយរឿងសាសនានិយាយរឿងសិទ្ធិសេរីភាពសិទ្ធិមនុស្សសិទ្ធិជនជាតិដើមសិទ្ធិខាងប្រពៃណីវប្បធម៌ហ្នឹងតែងតែពួកនឹងចោលប្រកាន់ណាហើយមិនដឹងថាយកពាក្យទៅប្រាំងដងមកពីណាអញ្ចឹងទេឃើញអាញាធរវៀតណាមហ្នឹងក៏រាល់ថ្ងៃធ្វើដូចនៅខាងនៅខាងដៃឆៅហ្នឹង មិនស្គាល់មុខពេលខ្លះដើរពេលខ្លះខ្ញុំកាលណា ដើរពាក់វ៉ែនតាមែនទេអត់ស្គាល់ផងអត់ស្គាល់ឈ្មោះផងប៉ុន្តែពួកនឹងវាដឹងថាយើងប្រាំងដងទេមនុស្សអត់ស្គាល់គ្នាហេតុនិយាយពាក្យហ្នឹងអញ្ចឹងទេឃើញថាញាតញោមខ្លះអឺស្គាល់អាត្មាហ្នឹងតែយកមកគិតវិញតើពាក្យប្រាំងដងហ្នឹងតើអាត្មាប្រាំងដងអត់ហើយអាពាក្យប្រាំងដងហ្នឹងមកពីណាហើយមានន័យថាម៉េច យើងត្រូវវេកញែកឲ្យច្បាស់ទោះបីថាណានេះនិយាយពាក្យខ្មែរថាចង់ដួលចង់ផ្ដួលរលំនៅរដ្ឋអំណាចណាមួយអញ្ចឹងទេនៅក្នុងនោះច្បាប់ដែលគេចងមកខាងគុំមនីហ្នឹងគេចង់ដួលរលំណាមួយហ្នឹងគេត្រូវមានកម្លាំងគ្រប់គ្រាន់មានស្បៀងគ្រប់គ្រាន់មានអាវុធគ្រប់គ្រាន់មានកម្លាំងតាំងពីធនធានមនុស្សឡើងទៅទៀត អញ្ចឹងទេយើងទៅបានបានផ្ដួលរលំបានអញ្ចឹងទេយើងត្រូវរងរងគ្រោះនៅអាពាកថាផាងដងហ្នឹងដោយប្រសង់ទាំងអស់ហើយហើយពួកបងប្អូនខ្មែរក្រមយើងខំតស៊ូហ្នឹងពួកហ្នឹងគេចោតប្រកាន់ហើយបន្តិចទៀតហ្នឹងខាងបងថិចញឹកហ្នឹងបន្តិចទៅគេថាហ្វាំងដងហើយហើយលោកតាអឺលិគុណគឹមសំរិនហ្នឹងតៅ ថតវីដេអូអីឬមួយទៅជួយអ្វីមួយហ្នឹងចាប់ផ្ដើមតិចទៀតហ្នឹងថាពួកហ្នឹងអាលោកហ្នឹងលោកផាងដងណាតិចទៀតជីញណាហើយគេនឹងបិទនៅក្នុងអឺ cơ វាងនីមួយនីមួយហ្នឹងដើម្បីឲ្យពួកអ្នកធ្វើការហ្នឹងឲ្យស្គាល់មុខអ្នកផាងដងហើយប៉ុន្តែអ្នកខ្លះអត់ស្គាល់ពាក្យផាងដងមិនទេតិចទៀតគេនឹងមានដែរហើយចឹងទៅអាញាធរវៀតណាមមិននឹងធ្វើអីក៏ដោយត្រូវដឹងបញ្ហាទៅវាដល់ណា ចឹងតែរឿងដីឃ្លីរបស់ញាតិញោមទាំងអស់ហ្នឹងទាំងខេត្តប្រតពាំងក្តីខេត្តលង្ហោក្តីខេត្តឃ្លាំងក្តីខេត្តពលាវក្តីហ្នឹងនៅខេត្តផ្សេងផ្សេងទៀតនៅមានច្រើនណាស់អញ្ចឹងតែដោះស្រាយណាដោះស្រាយតាមអ្វីដែលជាក់ស្ដែងទៅកុំយកអ្វីដែលជាផ្លូវច្បាប់អ្នកឯងមកគៀបសង្កត់គេហើយចោះហត្ថលេខា វេត្រាលើនឹងនឹងសិទ្ធិរបស់អ្នកឯងអ្នកអ្នកឯងចង់ឲ្យណាកូនចៅអ្នកឯងឲ្យកូនចៅអ្នកឯងក៏បានដែរអញ្ចឹងទេអាកន្លែងនឹងហានិភ័យមែនទេសម្រាប់បងប្អូនយើងអានេះនិយាយចឹងទេខ្ញុំកាលណាក៏នៅអឺមានយោបល់ហើយនឹងមតិទៅប៉ុណ្ណឹងចែកជូនដល់គុណចាស់ព្រះអង្គហើយនឹងញាតិញោមទាំងអស់ស្ដាប់យកទៅពិចារណាតើអឺអាញាធរវៀតណាមនឹងគេធ្វើសពថ្ងៃនឹងវាត្រូវអត់ ដូចជាថាពេលខ្លះវាមិនតាន់ប៉ះដល់ដល់គ្រួសារដល់ដីយើងទេដល់គ្រួសារយើងទេដល់ពេលប៉ះទៅមិនដឹងថាអូពួកនេះធ្វើខុសមែនអឺសិតតែអយុត្តិធម៌ណាស់អយុត្តិធម៌ណាស់អយុត្តិធម៌ណាស់អញ្ចឹងទេយើងវាយើងយកមកគិតឲ្យយើងជួយគ្នាបើយើងមិនជួយគ្នាទេវាមិនកើតទេពួកឯងខ្ញុំខ្ញុំកណាកៅតោនឹងឃើញ ការលំបាករបស់វងវងដិនហ្នឹងឃើញលំបាកពេកហើយអញ្ចឹងទេខ្ញុំកណាលចូលទៅជួយនឹងក្នុងនាមជាប្រសង់ខ្មែរមួយអង្គហើយជាជាមខ្មែរអ្នករងគ្រោះផងដែរហើយយើងក៏ធ្លាប់ឆ្លងកាត់មុខផ្ទះកាត់នឹងពីវេសាដែរទោះបីថាយើងមិនបានឆាន់ចង្ហាន់កាត់ក៏ដោយប៉ុន្តែយើងឃើញខ្មែរ មានទុកលំបាកហ្នឹងយើងជួយជួយតែប៉ុណ្្នឹងទេតែជាងទេសូមបងប្អូនទាំងអស់យើងជួយបងខាងខ្មែរយើងហំជួយគ្នាទៅដើម្បីអីបើថាអ្នកខ្លះចេះច្បាប់យើងមកមើលសិក្សាអំពីក្រមគួរសារដែលមានបញ្ហាហ្នឹងតើវាវាខុសខាងណាវាត្រូវខាងណាហើយច្បាប់ហ្នឹងដែលគេសញ្ញេឲ្យជាកម្មសិទ្ធិហ្នឹងវាមានអីខ្លះ ហើយអ្នកណាគេនៅនឹងរាប់រាប់សិបឆ្នាំហើយមិនខែតអ្វីអាបានកម្មសិទ្ធិនោះអត់មានចឹងទេបងប្អូនយើងត្រូវពេលខ្លះហ្នឹងត្រូវត្រូវជាប់ចំណងហ្នឹងត្រូវដោះខ្លួនឯងផងយើងដោះចំណងហ្នឹងហើយយើងយើងយើងអាមាត់យើងយើងកំបិតអីយើងដើម្បីយើងគេកើតមកហ្នឹងធម្មជាតិហ្នឹងឲ្យមាត់យើងនិយាយហ្នឹងឯងឲ្យដៃយើងធ្វើឲ្យភ្នែកយើងមើលខួបដែលតិចយើងស្ដាប់ខួបក៏អាចគិតពិចារណា ជាងនេះខ្ញុំកាលណាណាទៀតអឺជូនប៉ុណ្្នឹងណាណាទៀតហ្នឹងហើយកូនចាស់អឺសើងទីលោកបានរៀបរាប់ច្រើនអំពីការដែលរៀបរឿងគម្រោងការហើយរឿងចប់ប្រកាន់មកលើប្រជាពលរដ្ឋជាពិសេសគឺជួនចាប់បានលើកឡើងថាឲ្យតែយើងទៅជួយប្រជាពលរដ្ឋគ្នាឯងទៅចាប់ដើមចប់ប្រកាន់ថាយើងនឹងផាងដងផាងដងគេហៅក្បត់ជាតិហ្នឹងខ្មែរយើងហៅក្បត់ជាតិយ៉ាងម៉េចយើងមិនដឹងដែរ ចាំមើលឲ្យគុណចាស់សំរិនគិតមើលថាតើអឺគុណយល់អាពាក្យហ្នឹងដែរទេអាការចាត់ប្រកាន់ហ្នឹងគឺជាត្រីមុខសម្រាប់ចប់យើង ដើម្បីរារាំងកុំឲ្យយើងតស៊ូកុំឲ្យយើងព្យាយាម ជួយគ្នាអាហ្នឹងវាជាការបំបែកសាមគ្គីរបស់យើងណាទៀតណាណាហើយបើនិយាយបញ្ហាវាគេហៅវាវាកិយាសាបចា វាកសាយាសាបហ្នឹងបើថាអឺប្រែប្រែឲ្យចំគេហៅប្រតិកិរិយាណាវិញយើងនិយាយថាប្រតិកិរិយាបើយើងនិយាយវាត្រួសត្រួសតរាយតរាយស្នុកយល់គឺអាប្រាប់ឧទាមហ្នឹងហើយខាងដងស្មើអាប្រាប់ឧទាមហ្នឹងហើយវាមិនសមវាមិនសមប្រាប់ថាឧទាមហ្នឹងក៏មានអាវុធមានសេដ្ឋកិច្ចតិចគ្រូផ្សេងទីនិយាយមែនតើយើងវាសម្បទាដល់អង្គព្រម មានសេដ្ឋកិច្ចធនធានមនុស្សហើយជាពិសេសខាងយោធាណាអាហ្នឹងបានជាគេចាត់ជាឧទាមបានឧទាមហ្នឹងវាតមានគ្រឿងសិទ្ធសត្រាវុធទីក្នុងដៃអញ្ចឹងមានបាក់មានគេហៅមកក្រុមអីអញ្ចឹងប្រទេសកិរិយាណាយើងនិយាយថាប្រទេសកិរិយាហ្នឹងអូតមានកំភ្លើងណាយើងនិយាយថាតមានសត្រាវុធទីអញ្ចឹងទៅបានគេចោតសំឲ្យអាពាកហ្នឹងក៏ដល់យើង តស៊ូបែបអហិង្សាជាជនរងក្រនគេមិន និយាយណាអានឹងក្រំតែគេថាគេចោតប្រកាន់ជាងវាតែវាមិនសមហេតុសមផលហើយគេចោតជាងដើម្បីគេហៅថាអ្វីពន្លប់ដែលញាតញោមគាត់មិនយល់គាត់មិនយល់អាពាកវាពាកសាមអញ្ចឹងហើយបើឮថាផាំងដងវាស្មើដូចប្រគ្រូនិយាយមិញហ្នឹងកាលថាកបត់ជាតិយើងណាវាវាវាវាវាវាបង្ក្លាយធ្វើអាប្រាក់ថាយើងកបត់ជាតិញូនូក្រមការគ្រប់គ្រងគេមិនដឹងគិនគេអញ្ចឹងណា អានេះគឺពួកអាអង្គបាល់វាដើរចេះអានោះកណងនោះធ្លាប់ចោតកណាដែរមិនទៅមិនដែរទេព្រោះនោះមិនដែរចោតបត្រកណាទេចំពោះញាតកណានោះវាវ័យគិតតិចអស់មានតែអាឡូគិតដឹងហើយតែឃើញតែកណានឹងឡើងហើយកណាកណារៀនច្បាប់កណារៀនច្បាប់កណារៀនចូលឲ្យពួកពលីអាពលីរៀនចូលពលីធំធំទៀតការកណារៀននោះសង្ស័យថាកណានឹងគ្នាវាដែរដូចជាអារឿងរ៉ាវ អីអញ្ចឹងវាប្រាប់អត់ទេរឿងគេហៅថាធ្វើចារកម្មអីទៅដេកសំបីមូសខំឆ្លើងត្រាមអីចឹងមិនហ៊ានមិនហ៊ានធ្វើឲ្យមានសំឡេងផងនឹងការវុទ្ធនារបស់ពួកចារកម្មហើយពួកនោះវាខ្លាចណាស់វាខ្លាចតែពួកមេនឹងបញ្ជាមកពីយើងនោះនឹងគូនគូនសកម្មប្រគេគេតែគេអោយទៅដេកនោះនឹងគេហៅណាំយងនោះគេហៅពួកនោះធ្ងរហើយខ្លាចទៀតខ្លាចជីវិត មកពីអាការងារហ្នឹងมันអោយញាតដឹងហ៎អូម៉ែខ្លួនมันអោយដឹងផងណាអញ្ចឹងការការគេហៅពួកដែលធ្វើខាងប៉ូលីសដែលថ្នាក់មិនដំបងណាគេហៅថាចូលមិនដំបងណាអូព្រួយបារម្ភអានឹងកណាធ្លាប់និយាយបន្តលេពួកពលីនឹងធ្លាប់គេហៅថារួមតោះកាហ្វេរួមតោះទឹកកំពូលការនោះរៀនទៀតគ្នានិយាយអារឿងហ្នឹងចឹងដល់ដល់បង្ខំប៉ុន្តែអានឹងការងាររបស់គេអើគឺ បើថាបញ្ជូនទៅត្រង់កន្លែងកន្លែងគេហៅគ្រឿងញៀនអីអញ្ចឹងដឹងថាខ្លួនត្រូវញៀនហើយហើយអាចអន្តរាយដល់ជីវិតទៀតអានឹងការព្រួយបារម្ភរបស់ពួកពលីគេហៅថាផ្នែកចារកម្មហ្នឹងណាហើយត្រួតត្រួតត្រៃត្រៃដោយអាស្រ័យកណាយយល់ដល់កិច្ចការអញ្ចឹងហើយមានឃើញញោមមួយគាត់ comment ថាគាត់គាត់ខ្មែរទេឈ្មោះខ្មែរទេមិនតែគាត់ថាយើងចកួតហ្នឹងគេថាយើងចកួតណា តស៊ូបើ100ឆ្នាំក៏គ្មានបានប្រយោជន៍ទេដែរហើយមិនដឹងតែកាត់ខ្មែរក៏គាត់យួនទៀតដែរឬមួយក៏ក្នុងតិចគេហៅថាឈុំហោចារកម្មតែតាមាសុំផ្ដាំញោមញោមសម្លឹងមកប្រវត្តិសាស្ត្រទាំងអស់ពិភពលោកអើសួរតាអាមេរិកហ្នឹងមិនត្រូវអង់គ្លេសទូត្រួតអត្រា300ឆ្នាំណាហើយអង់គ្លេសមិនធ្លាប់ត្រួតមហាអំណាចប្រទេសធំដុំឥណ្ឌា ហើយអាប្រាំងហ្នឹងมันធ្លាប់មានឈ្មោះគេហៅអាណាដេគុំពិភពលោកហើយសួរបាយចំបាននោះប៉ុណ្ណាដេនោះប៉ុណ្ណាហើយអាមេរិករាល់ថ្ងៃហ្នឹងវាវាយ៉ាងម៉េចអានេះញាតយមត្រូវស្វែងយល់ប្រវត្តិសាស្ត្រអ្វីដែលរបស់ដួនតាយើង ជាពិសេសសមាចង់និយាយថាខ្មែរក្រមគេទទួលសកលថាជាជនជាតិដើមជនជាតិដើម គឺជនជាតិម្ចាស់ស្រុកញោមត្រូវយល់ឡើងហ្នឹង ហើយរាល់ថ្ងៃហ្នឹងវានៅទៅប្រហែលប្រទេសនៅក្រមអាណានិគមទេដូចជាខ្មែរក្រមយើងនៅក្រមអាយើងញាតញោមយល់ច្បាស់គឺយើងនៅក្រមអាណានិគមប៉ុន្តែអាណានិគមមកគ្មានបានរហូតយកប្រទេសគេបានទេហើយខ្ញុំកណាចង់ប្រាប់ញោមមកច្បាស់យល់ច្បាស់រឿងប្រវត្តិដូនតាយើងខ្មែរអែមភើមិនមែនកម្ពុជាអែមភើទេញាតញោម ហើយអាយុទេសានឹងញាតញោមសីសាច្បាស់នៅស្រុកយួនហ្នឹងគេបង្កឡាយប្រាក់ចន់ជាតិខ្មែរហ្នឹងទៅជាចន់ជាតិមៀងហើយដូនតាខ្មែរក្រមហ្នឹងខំតស៊ូมันអោយបាត់អាប្រាក់ខ្មែរហ្នឹងយមទៅយល់អាប្រវត្តិសាស្ត្រច្បាស់มันមិនមែនខ្មែរយើងវាមិនចេះតស៊ូទេប៉ុន្តែញាតញោមត្រូវយល់អាការអ៊ីក៏ដោយមិននឹងបានជោគជ័យមានការតស៊ូបលីសាច់ស្រស់ឈាមស្រស់ក្នុងនោះមានអុកញ៉ាសើងគួយជាដើមណា បើញាតញោមបើឥឡូវតាមនិយាយបើគ្មានអុកញ៉ាគាត់ពលីគាត់អធិដ្ឋានគាត់បូជាស្រេចសោះកចាយឈាមលើដែនដីកម្ពុជាក្រមទេវត្តភាសាខ្មែរយើងមិនបាននិយាយទេញោមតាមនិយាយខ្មែរញោមចេះស្ដាប់ទេ បើគ្មានអុកញ៉ាគាត់ពលីហើយអញ្ចឹងហើយអាគុណបំណាចសច្ចធរវាចេះទៅនូរ៉នរវើកហ្នឹងអានឹងតាមចង់និយាយឲ្យញាតញោមមក ពិចារណាមកហើយយួនហ្នឹងវាវាអីវាអីគ្រាន់ថាងូក្រមអាណានេះគុំយើងចាញ់ល្បិចកិច្ចកលទេញោមត្រូវដឹងថាយើងជាម្ចាស់ហើយឥឡូវពីមុនគេមិនធ្វើអន្តរជាតិគេមិនទទួលស្គាល់ឥឡូវយួនគេគេទទួលស្គាល់ថាយើងចាត់ជាតិដើមដែរញោមត្រូវសិក្សាអញ្ចឹងហើយកន្តមាតតស៊ូនឹងនេះវាគ្មាននេះទេស្ដារពលឹងជាតិឡើងញាតញោមត្រូវដឹងស្ដារពលឹងជាតិឡើង វត្តវ៉ាលទុកឲ្យតិចខេតខ្ញុំកណាន143វត្តប៉ុន្តែរូបរូបអុកញ៉ាបានបានរូបដើម្បីឲ្យកូនចៅឃើញថាអើណាក់នឹងជា ណាក់មានសគុណចំពោះខ្មែរក្រមគេមិនអោយទៅណាហើយណាក់ណាតស៊ូរាល់ថ្ងៃនេះឥឡូវញាតិញោមចូលសិក្សាបើឈាមដួនតាខ្មែរមិនមែនស្រក់នោះលើដែនដីនឹងទេវាគ្មានអីទេវាគ្មាន ច្បាប់អីយើងត្រាំត្រាបានទេប៉ុន្តែសាក់សីនោះច្បាប់គាត់សម្បួររាំងសីញាតញោមត្រូវដឹងណា កសាងមុនអង្គរវត្តនោះសតវត្សទី4កន្លែងនឹងហើយជាសាក់សីហើយអន្តរជាតិគេដឹងលឺច្រើនហើយប៉ុន្តែរាល់ថ្ងៃតមាចង់ថាញាតញោមកុំបង្ខំចាត់និយាយដែលមិន ដឹងហេតុផលកុំខមមិនពីនេះបដាបើញាតញោមសាក់ពីប្រហើយញោមខមមិនហ្មងខ្មាស់ក្មេងក៏អន្តមាណា ហើយកុំកុំអាងខ្លួនថាចាស់ដឹងចេះដឹងអីបើចាស់ចេះដឹងបែបតិចញោមយើងគេហៅចាស់ចាស់តួលេខទេអាម៉ាចង់និយាយគាត់តាមពធូពុទ្ធេងឡើងតវ៉ារឿងហ្នឹងប្រឈមយ៉ាងណាញោមដឹងស្រាប់ចំពោះទឹកខ្មែរក្រមយើងប្រសងបានអត់ហ៊ានឡើងនិយាយអារឿងពិតហើយដែលញាតញោមគាត់តាមឡើងជាងឡាប្រយោគបន្តខ្លួនយ៉ាងណាហើយ ត្រូវត្រូវសម្ភារនោះយ៉ាងណាញាតិញោមបែកចេះដែរជាពិសេសញាតិញោមសួរចាស់ចាស់ទៅដើមគេទៅវ័យគេទៀតសម័យដើមនិយាយមិនបានផងតែដឹងថាយើងមានគំនិតស្លាញ់ជ្រាតស្លាញ់សង្គមជាងគឺគេដេញគេដេញសម្លាប់គេមិនចង់ដេញធម្មតាទៅណាញាតិញោមដែលឆ្លងទៅប្រទេសទី2ទី3ដឹងណានោះស្រុកយួននោះខោខោយ៉ាងណាដឹងណាអាត្មានិយាយចំចឹងហើយញាតិញោមមិន គាត់ខំប្រសាច់ឈាមអីសោះទៅទៅទៅខំមិននិយាយអាមិនមែនដឹងខ្យល់ទេហ៎ទៅខំមិននេះតស៊ូហើយចាប់អារឿងនោះលាក់ដល់សង្គមគ្រួសារញោមអូជឿចាប់យ៉ាងណា បើគេមកពន្លប់គេយកកងកម្លាំងគេមកពន្លប់យើងណាញាតញោមដឹងស្រាប់ហ៎រស់ស៊ីធម្មតាមកមកជីវិតធ្វើឲ្យបានថាសំរុំមួយមិនបានផងឯគ្នាខំកសាងដល់ ប្រាក់កណ្ដាលជីវិតទេបានតោគេមកខកសូម្បីតែរង ប្រាក់គេមិនទុកក្អយញាតញោមឈឺចាប់យ៉ាងណាហើយដោយគ្រូសឹងទីឡើងនិយាយមិននឹងតន់និយាយដល់រឿងហ្នឹងខ្មែរក្រមប្រកាន់ណារងប្រាក់ប៉ុន្តែវវ័យកតិចហើយដល់ប្រសងនឹងតិចប្រអងសឹងទីនិយាយមិនតិចលោកក៏មានការគិតអីចំណុចដែលខ្ញុំកណាចង់និយាយបើថាជាបោសាទជើងវត្ត មិនបាច់មិនបាច់ទូនិយាយរឿងសង្គមនយោបាយទេតែមានរឿងទុកក្នុងបោសាទឧទាហរណ៍ករណីញោមវិនដិនយើងនោះខាងវត្តនេះអញ្ចឹងនាំជិះនាំហៅប្រសងទៅឈរមើលបានហើយក្រាន់ទៅទៅឈរមើលទៅមិនមានក្រាន់ទេខ្ញុំគណៈដឹកអត្តពលរបស់ប្រសងជើងប៉ុន្តែអាចំណុចកន្លែងហ្នឹងហើយយើងមិនចេះយើងមិនចេះបណ្ដោះបណ្ដាមិនចេះប្រាប់គ្នាយើងជឹងស្ងំទុកឲ្យគេធ្វើបាបផ្លូវភាសាណា ខ្មែរក្រមឋានាក៏មានរំប្រាំងសុកចាត់អោយកាត់អបបានរំប្រារូបពុទ្ធរូបនឹងចេញនូលកញ្ចោមថ្នស្រែកហើយពិភពលោកគេឃើញគេជឿចាលហើយដល់ញោមជ្រាតឯងសោះណាមិនចេះជឿនឹងមិនពួកជឿចាប់ហ៎អតិកនតមានោះធ្វើអីតស៊ូនឹងមេមានគ្រឿងអាវុធអីប៉ុន្តែដោយអាស្រ័យសិក្សាក្នុងសង្គមគឺតិតមានឹងរៀនខាងច្បាប់ហើយនិយាយមែនណា តាមអាធ្លាប់នោះនឹងការរយ៉ាលហើយអាធ្វើការងារនឹងរត់តបាលនឹង8ឆ្នាំណាតែមិនមែនមិនត្រង់តាមអាភ្លើភ្លើមកនិយាយអញ្ចឹងទេដូច្នេះអាការកិច្ចការរដ្ឋបាលខ្ញុំតាណាមិនដឹងទាំងអស់មែនប៉ុន្តែប្រសំនឹងចំណេះតាមអារៀនខាងច្បាប់ផងសេដ្ឋកិច្ចផងនិយាយចំជាងទៅដូច្នេះខ្ញុំកណាដឹកគ្រូនយោបាយអភិវឌ្ឍក្នុងប្រទេសមិនបាច់ទៅអនាគតមិនបាច់កណ្ដងនោះសម្លឹងមកញាតញោមចូលប្រលោបយកដីថ្លៃអើអើជាងនោះ វាប៉ះពួកតិចឃើញខ្ញុំកណានោះវាឃើញដីវាឃើញដីតិចគេញោមថាច់ញឹងគិតទៅ20កូនអីដីក្នុងភាសាដីក្នុងភាសាប៉ុន្តែវាមិនសំណងសងសំណងទៅ300លានទៅមិនសមរងអា300លានញាតញោមធ្វើបានអីក្នុងនោះអាតម្លៃនោះបើដេញទិញថ្លៃខាងក្រៅ20កតហើយ ហើយដល់ពេលគាត់តស៊ូអញ្ចឹងសួរបាននេះប៉ុន្តែគាត់មិនលុកឧត្តមគាត់ទេគាត់មិនលុកដោយអាស្រីនេះអញ្ចឹងដីចរួនចតាគាត់បានតែប៉ុណ្្នឹងផងអានឹងតាម៉ាចង់និយាយញាតញោមខ្លាចទៅឆ្វេងយល់ហើយ បើថាញោមមិនយល់ទេក៏មកខមមិនព្រីផ្ដាស់អនំអត់ទេគេប្រៀបជ្រាយញោមទេបើថាខមមិនខំតលើកទឹកចិត្តអីទៅហើយញោមជាឈាមខ្មែរអើបើថាញោមជាចារកម្មបានស៊ីកាសពីយួនទេណា ស្ងំទៅមើលបានហើយចុះកុំខមមិននិយាយប្រៀបដាប្រយ័ត្នអាយកលេទៀតបាបបាបកម្មមកពីយើងខ្ញុំខ្មែរពុំដែលអាចជ្រាតណាធុះស្អប់ជ្រាតឯងទេហើយយើងយើងយើងចន់រងក្រញាតញោមទៅដឹងហើយយើងរងក្រពី300 3 400ឆ្នាំហើយមកកាល2000អឺពី1622ដែរអានឹងញោមសុសេសាប្រវត្តិយើងមិនបិច ហើយយើងពេលនោះមកហ្នឹងគឺយើងរងក្ររហូតហ្នឹងប្រជាពលរដ្ឋយើងរងក្រហ្នឹងអាធំធំក៏រងក្រអីអូសបាយអោយហ្នឹងអាហ្នឹងទៅញោមទៅយល់អញ្ចឹងហើយក្នុងនោះថ្ងៃណាមួយដល់ញោមហ่ะអាបើញោមនោះទៅអាកំណត់អញ្ចឹងថ្ងៃណាមួយប៉ះរឿងញោមបើមិនញាបញោមក៏រឿងបតល់ញោមដែរនោះក្នុងសង្គមហ្នឹងដឹងថារបបកុំមុនីនឹងវាគ្មាននេះទេវាគ្មានញញើតណាទេវាធ្វើក៏ឃ្លៀងណា បើសំបីថ្ងៃមុនហ្នឹងកាលថ្ងៃមានញឹកហ្នឹងមានញឹកគាត់កើតរឿងហើយហ្នឹងចាប់ធំមួយថ្ងៃហ្នឹងឡើងស្អែកហ្នឹងក្នុងក្រុមការងារកន្តមាធនហ្នឹងអង្គបាល់ហៅគ្នាមកមកកំភ្លូចាប់ស្តាខ្ញុំម៉ូតូគេក្នុងនោះម៉ូតូគេមានក្តាស់ស្នាមពេញទីហើយញោមតស៊ូមិនមិនឈឺចាប់មិនវាធ្វើអញ្ចឹងបានណាហើយវាចាប់យកតូននោះវាបតៃមិនអោយយើងថតផង យើងឃើញវោះថោមរត់សាហាវក្រាបយើងហើយបើចាំប្រញោមវិញញោមសុកចាត់ទេបើអាប្រធាវមានច្បាប់បើចន់ជាតិយួន គេតវ៉ាណាអីញោមញោមញោមញោមនិយាយអារបៀបអុយតិចសัตว์ចិញ្ចឹមជុងគេចិញ្ចឹមអារបៀបតិចញោមកាត់ខមមិនមិញអូប្រៀបលើយើងជាសัตว์ចិញ្ចឹមចិញ្ចឹមគ្រប់គេលោកគេគ្រាត់ឡើងជុងអើតិចជ្រូកឧទាហរណ៍តិចជ្រូកចិញ្ចឹមគេមួតមួតលៀងអើ ជួអាចគេលៀងខ្លាអាចប៉ុន្តែដល់គ្រប់គីឡូគេក្រែងឡើងជីងញោមញោមចូលមានអាអាការយល់ជុងបានញោមយល់គេរាល់ថ្ងៃគេចាត់យើងជាសត្វចិញ្ចឹមគេតើញោមវាវាវាដូចជាចៅលីណានោះវាចាប់យកទូឲ្យញោមធ្វើម៉េចគេអើកុំគិតថារឿងនេះសង្គមទៅជឿពីនេះបដាអីគឺថាថ្ងៃសៅរ៍អាទិត្យនេះនឹងជួបជុំគ្នាផឹកខៃឡាយទៅ មិនវងក្រាប់យមញុំក៏ហើយញោមញោមឈឺចាប់ឯងញោមមានអាសិទ្ធទេសាមបញ្ចញ្ញា ទេឈឺចាប់ឯងគេក្រាប់ឲ្យយើងទៅអាបាយយកមុខអានឹងរបៀបតិចញោមជុងគ្រប់គីឡូហើយញោមកុំកាន់ជើងគេ ដល់គ្រប់ញោមគ្រប់អាកំណត់ញោមជុងគ្រប់គីឡូគេក្រែងញោមហើយប្រើការបាន គេមិនអត់ខាតទេញោមណាគេប្រើញោមបានហើយគេក្បាត់ពុជួយក្រុងនោះញោមឃើញណា ញោមកុំចង់ចង់បានតិចពូជក៏ជួយក្រងហ่ะសម្រាប់អាស៊ីទេអូហើយកណាសុំអញ្ចឹងទៅដល់អាស្រ័យខិចខិញកាត់ comment វាវាមិនតោអូខេហ្នឹងឲ្យគាត់គាត់ comment ឡើងវិញឲ្យត្រូវវិញបើខុសហ្នឹងហើយគាត់បើគាត់ចូលមកស្ដាប់បានហើយហើយបើ ថាកុំនី comment គេសើចងប់និយាយខ្មែរក្រមមិនមែនអត់ទេណា រាល់ថ្ងៃគាត់តាមអានឹងខំបញ្ចេញនូវអតាសនាចំណេះដឹងនឹងឲ្យពិភពលោក ដឹង ថាខ្មែរក្រមមានការយល់ដឹងមិនមាន អន់ទេមិនមែនទេជ្រូកចិញ្ចឹមទេអូខេរាល់ថ្ងៃនឹងខំជាងហើយអរគុណចិនចាសំរិនឥឡូវអល់សឹងទីនៅសល់10នាទីគុណចាស់មានអីថែមចុងក្រោយមើលសំណួរយ៉ាងណាមានមានសួរក្នុងនេះដែរទេ ជួយមើលខមមិនអស់នេះទៀតអត់ឃើញនៅតែខមមិនដែល គុណចាស់សរិនអឺបកស្រាយវិញណាពេលតែមួយហ្នឹងដែរគេព្រោះឃើញតែមួយហ្នឹងវាវាគួរឲ្យចាប់អារម្មណ៍ណាដោយសារអីអានេះសូមអឺប្រកេនដំណឹងដល់គុណចាស់គ្រប់ព្រះអង្គហើយញាតិញោមដែលស្ដាប់នៅក្នុងនេះយើងឃើញខមមិនកាត់នឹងថាទោះបីតែខ្មែរក្រមតស៊ូយ៉ាងណាក៏ដោយ100ឆ្នាំទៀតក៏មិនអាចទាមទារបានដែរណា អឺនៅក្នុងនេះគាត់ថាយើងចកួតទៀតណាគាត់ថាយើងចកួតគាត់ថាយើងអាហ្នឹងគេនិយាយហ្នឹងរឿងមិនគេអាហ្នឹងព្រោះឯងគាត់ចកួតហើយបានគាត់ដឹងថារសជាតិហ្នឹងវាឆ្កួតម៉េចអឺបើសិនជាឥឡូវថាយើងចកួតញោមគួរគិតអញ្ចេះក្នុងពុទ្ធសាសនាបើសិនជាអ្នកឈួតមកបួសហើយអ្នកឈួតមកបួសអឺអញ្ចឹងនេះញោមយកទៅពិចារណាខ្លួនឯងអានេះថាបើឈួតមកបួសដែរ ក៏ប៉ុន្តែបើសិនជាសម័យឥឡូវនេះអឺមែនឥឡូវនេះអាគេថាឥឡូវនេះមែនមែនប្រសងធ្វើឈួតច្រើនដែរមែនប្រសងធ្វើឈួតច្រើនប្រសងធ្វើឈួតច្រើនធ្វើល្ងងច្រើនធ្វើមិនដឹងច្រើនធ្វើខ្វាក់ច្រើនធ្វើថ្លង់ទៅអីណាអានឹងឃើញហើយនេះយើងយើងឃើញទាំងអស់គ្នាបើប្រសង យើងឃើញអានេះយើង នេះដាស់ស្មារតីព្រះសង្ឃគ្រប់អង្គទេនិងគណៈកម្មការទេអារឿងជួយគេហ่ะដែលបរិស័ទណាដែលមានទុកប្រសងមានចំនួនទូចមែនទែនតិចមែនទែនដែលជួយអឺអានេះឃើញអញ្ចឹងណាប៉ុន្តែបើសិនជាអានឹងញាតិញោមពិចារណាហើយនឹងគុណពិចារទាំងអស់នឹងពិចារណាទាំងអស់គ្នា បើសិនជារឿងគោះស្នាឬមួយប្រវរណាផ្ទះញោមនៅណាពេលខ្លះទៅដល់ដែរគេទៅដល់ដែរដល់ពេលញោមណាមានទុកគឺយើងមិនសូវទេប្រសងវាច្រើនមិនសូវហ៊ានប៉ុន្តែបើគោះស្នាហ៊ានហឹមទាំងចៅអធិការក៏ដោយ ទាំងគណៈកម្មការក៏ដោយហ៊ានបញ្ជាឲ្យទៅបាទប៉ុន្តែរឿងជួយរឿងបងប្អូនយើង ដែលមានមានទុកមានអឺគេថាជីវភាពលំបាកអីហ្នឹងវាតិចមែនទែនយើងឃើញតិចមែនទែនយើងគួរថាយើងអ្វីក៏ដោយវត្តយើងតាំងពីឆ្នាំកៅជាងមកទៅ2000មកហ្នឹងវាមិនសូវបានជឿនលឿនទៅវាថាដល់កៅនោះចេះប្រាថ្នាហ្នឹងឲ្យទៅស្អាតបន្តិចអស់ចិត្តហើយប៉ុន្តែឥឡូវស្អាតកាន់ទីកាន់តែមែនទែនចង់បានស្អាតថែមទៀត ប៉ុន្តែអារឿងបរិស័ទអ្នកគេថា10គ្រួសារមាន3គ្រួសារឬមួយ2គ្រួសាររងគ្រោះឬមួយមានផលលំបាកអីហ្នឹងយើងអត់ជួយទេយើងអត់ជួយទេហើយចឹងទេឃើញពេលខ្លះហ្នឹងវាអយុត្តិធម៌សម្រាប់បរិស័ទមែនទេដោយសារអីយើងឃើញថាប្រសងយើងអានេះនិយាយរឿងប្រសងណាដោយសារអឺលោកគ្រូហើយគុណសរិនគុណសំរិនហើយនឹងខ្ញុំកណាហ្នឹង ក៏ជាប្រសងដែរអញ្ចឹងទេយើងដឹងថាអ្វីដែលប្រសងត្រូវធ្វើទៅខាងមុខទៀតប៉ុន្តែអានេះនិយាយរឿងចំណែកនេះទេប៉ុន្តែចំណែកនិយាយរឿងញោមដែលខមមិនហ្នឹងដែលជិញយបល់ណាអឺអាត្មាមិនបដិសេធទេ100ឆ្នាំទៀត100ឆ្នាំទៀតអញ្ចឹងចឹងទៅញោមថា100ឆ្នាំទៀតបានបានអានឹងថាមិនមិនហ៊ានបដិសេធដែរ ម៉ៅពេលខ្លះហ្នឹងខ្មែរក្រមដែលខំតស៊ូមតិនៅលើឆាកអន្តរជាតិដែលតតាំងជាមួយអាញាជាមួយ រដ្ឋាភិបាលវៀតណាមដែលគេតែងតាំងឲ្យទៅឈរជើងតបតនៅនៅនៅខាងអង្គការសមាគមអី អន្តរជាតិនិងខ្មែរកម្ពុជាក្របនេះប៉ុណ្ណឹងនៅនោះនៅនោះគេចម្រាញ់ទៅនោះ ដើម្បីគេតស៊ូយោបល់គ្នានឹងមិនមិនឲ្យមានករណីអីដែលដែលគេបដិសេធខ្មែរក្រមយើងធ្វើយូរណាស់តាំងពីរហូតដល់ឥឡូវនេះយើងមិនគ្មានគោលបំណងណាដើម្បីយកទឹកដីកម្ពុជាក្រមមកមិនមកវិញទេយើងមិនទៀមទាទេក៏ប៉ុន្តែអ្វីដែលខ្មែរក្រម យើង ខំធ្វើរាល់ថ្ងៃនឹងធ្វើនឹងតនឹងនឹងតទៅទៀតនឹងធ្វើទៀតណា ខ្មែរក្រមយើងទាមទារសិទ្ធិសេរីភាពណាទាមទារសិទ្ធិសេរីភាពអ្វីដែលជាជាជារបស់យើងអារឿងដីណែឯងយកចោះនឹងខ្មែរក្រមអត់មាននិយាយទេអារឿងដីទាំងមូលមិនមែនដីដូចជាថាញាតញោមដែលដូចញោមថិចញឹកញោមអើយដេញញោមផ្សេងផ្សេងទេអានេះអត់និយាយទេណាអានេះនិយាយដីជារួមទេកាន់កាប់ចោះក៏ប៉ុន្តែខ្មែរក្រមដែលតស៊ូសពថ្ងៃនេះ មិនតាន់ដល់ដំណាក់កាលដែលចូលទៅដល់នឹងទេអ្វីដែលក៏ដោយខ្មែរក្រមខំតស៊ូទាំងយុវជនតាំងពីមន្ត្រីសហព័ន្ធខាងសមាគមអីហ្នឹងយើងខំណាស់ខំបណ្ដោះអីដើម្បីឲ្យខ្មែរក្រមរបស់យើងនឹងដឹងនៅសិទ្ធិរបស់ខ្លួនដែលយូរណាស់ហើយដែលគេកប់ជ្រូលទៅក្រមដីនេះរាប់ពាន់រាប់ពាន់ឆ្នាំយើងមិនតន់ យើងយើងមិនតាន់យកមកប្រើឥឡូវនេះហើយភ្លៀងកាន់តែច្រើនហើយជឹងទេអាដីរបស់ដីដែលដែលកប់របស់ដែលផងយើងហ្នឹងវាកាន់តែសឹកទៅម្ដងម្ដងម្ដងម្ដងជឹងតែរបស់ហ្នឹងយើងឃើញដណ្ដេតឡើងហើយហើយយើងទៀមទាអាហ្នឹងទេសិទ្ធិរបស់យើងនឹងកប់យូរណាស់ហើយយើងមិនបានយកមកប្រើទេដោយសារគេលាក់បាំងយើងទេដល់ពេលសម័យនេះហើយមិនមែនសិទ្ធិនេះ ដែលញាតញោមនៅក្នុងអឺប្រទេសវៀតណាមនៅក្នុងដែនដី កម្ពុជាក្រមហ្នឹងយកមកប្រើទេជាងទេដោយសារអីជំរុញរបស់ប្រសង់និងគណៈកម្មការអឺដែលនៅក្រៅដែលភៀសខ្លួនចេញមកក្រៅហ្នឹងសិក្សារៀនសូត្របានដឹងនៅច្បាប់ហ្នឹងដឹងនៅច្បាប់ហ្នឹងយល់នៅច្បាប់ហ្នឹងហើយយកមកអនុវត្តដូចជាអ្នកខ្លះហ្នឹងនៅប្រទេស នៅនៅវៀតណាមហ្នឹងគេគេតែងនេះតែខ្មែរក្រមស្ដាប់ពាក់ព័ន្ធរឿងសហព័ន្ធខ្មែរកម្ពុជាក្រមនឹងគេចោទប្រកាន់ថាយើងចលនាផាងដប់ជឹងទេអាកន្លែងហ្នឹងហើយដើម្បីអីគេនិយាយអញ្ចឹងគេមិនអោយយើង ពាក់ព័ន្ធកូនចៅយើងពាក់ព័ន្ធគេខ្លាចយើងដឹងយើងចេះអញ្ចឹងគេខ្លាចតែអញ្ចឹងដែរញាតិញោមខ្លះហ្នឹងគេមានកូនមានចៅហ្នឹងឲ្យទៅរៀន ឯងមិនចេះអីក៏ដោយធ្វើម៉េចបានស្លាប់ដែរសំខាន់ឯងបានស្លាប់ដែរអញ្ចឹងទេក្នុងពេលហ្នឹងខ្មែរក្រម របស់យើងហ្នឹងតស៊ូតាំងពីមុនមករហូតដល់ឡូតនឹងតស៊ូទៅទៀតដើម្បីសិទ្ធិសេរីភាពណាតែមិនសិទ្ធិដីឃ្លីនេះនឹងសិទ្ធិសាសនានឹងជាធំតែឥឡូវនេះដែលព័ត៌មានដែលជិញមកនឹងខាងអឺ ខាង UN ខាងសិទ្ធិមនុស្សអន្តរជាតិហ្នឹងឥឡូវខាងនៅអាមេរិកហ្នឹងគេដាក់ប្រទេសវៀតណាមហ្នឹងជាអ្នកជាប្រទេសដែលខ្លំមើលសិទ្ធិសេរីភាពសាសនាហ្នឹងឯងពីប្រទេសគេហ្នឹងហើយព្រោះឯកាឥឡូវហ្នឹងវាវាចូលវាចូលទៅខាងខាងហ្នឹងហើយជឹងទេបើបើសិនជាអាញាធរវៀតណាមនៅទៅធ្វើជឹងទៀត អញ្ចឹងទេត្រូវប្រឆោមខ្លួនឯងទៅកុំទោសខ្មែរក្រមហើយកុំទោសប្រសពយើងអ្នកធ្វើខ្លួនឯងទេគ្មាននរណាធ្វើទេប្រសង់គ្មានតបៀតបៀននរណានរណាទេបរិស័ទក៏មិនតបៀតបៀនឯងដែរម្នាក់ឯងមកប៉ះគេខ្លួនឯងទេហើយចោតគេទៀតអញ្ចឹងទេអាកន្លែងនេះនៃគួរចាប់អារម្មណ៍មែនទេដោយសារអីយើងចូលហើយដល់អន្តរជាតិគេដាក់ប្រទេសវៀតណាមហ្នឹងប្រទេសដែលខ្លំមើលសិទ្ធិ សាសនាហើយអញ្ចឹងទេយើងយើងមានសង្ឃឹមមែនតែយើងមានសង្ឃឹមយើងមានសង្ឃឹមខ្លាំងមែនទែនអឺបើសិនជា plot ស្នៀតអឺយើងនឹងបានផលច្រើនយ៉ាងហ្នឹងបានផលច្រើនយ៉ាងហ្នឹងមិនមែនរឿងសេរីភាពសាសនាសេរីភាពរឿងសរសាសវប្បធម៌ស្អីពីនឹងទៀតទេនៅលើសពីនឹងទៀតអញ្ចឹងទៅញោមនៅ comment ឬមួយអ្នកដែលគិតហ្នឹងអឺ ជួយចាប់អារម្មណ៍បន្តិចតើបើសិនជាអ្នកនឹងយើង សុំទៅទេណានេះយើងសុំប៉ុណ្ណឹងយើងសុំប៉ុណ្ណឹងអត់បានអញ្ចឹងទេអន្តរជាតិថ្ងៃក្រោយគេឲ្យលើសនឹងហើយព្រោះពួកអីប្រទេសវៀតណាមឥឡូវហ្នឹងវាមិនមែនទីផ្សារទីផ្សារងងឹតទេឥឡូវទីផ្សារសេរីអញ្ចឹងទៅវាត្រូវសហការជាមួយប្រទេសសេរីដូចជាសហរដ្ឋអាមេរិកអឺដូចជានៅខាងទ្វីបអឺរ៉ុបអូស្ត្រាលីបាត់ហ្នឹងជាប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យដែលគ្រប់សិទ្ធិមនុស្សជាធំអញ អញ្ចឹងទេចង់រកស៊ីរកអីជាមួយវាហ្នឹងត្រូវប្រកាន់គោលការណ៍ហ្នឹងដូចនៅប្រទេសខ្មែរយើងដែរប្រកាន់គោលការណ៍ហ្នឹងបើយើងអត់ប្រកាន់គោលការណ៍ហ្នឹងទេឹងទេអ្នកឯងទៅបាត់បង់អ្វីមួយហើយក៏បន្ទោសរឿងថាប្រសង់ខ្មែរកម្ពុជាក្រមនឹងអ្នកនៅក្រៅក៏ដោយអ្នកនៅនៅក្នុងប្រទេសក៏ដោយគេនិយាយជីងមកនឹងដើម្បីប្រខូចឈ្មោះនឹងកុំបន្ទោសគេគេនិយាយអ្វីដែលការឈឺចាប់របស់គេអ្នកឯងមិនដោះស្រាយ អ្នកឯងទៅចោលវាទៀតអញ្ចឹងទេវាសមណាស់ដែលដែលអន្តរជាតិនោះគេដាក់ប្រទេសអ្នកឯងចូលយើប្រទេសដែលខ្លំមើលសាសនាហ្នឹងឯងអាគ្រៀបសង្កត់គ្រៀបសង្កត់ណាខាងសាសនាអញ្ចឹងទេយើងយើងត្រូវយើងត្រូវតស៊ូទៅទៀតអញ្ចឹងទេនៅចុងក្រោយខ្ញុំកើណាសូមប្រវត្តិណាគុណចាស់របស់ព្រះអង្គមេម៉ត់ដែលគេបាត់ហ្នឹងគេបកខ្លួនឯងផង ដៃគេគេមិនដាក់ខ្នោះហ្នឹងគេគ្រាន់តែចងហ្នឹងផ្ដាច់ទៅហើយយើងយកមកប្រើដៃយកមកប្រើ យើងធ្លាប់រៀនមកយើងយកមកប្រើមាត់ដែលយើង ធ្លាប់រៀនតន្ទិញមកហ្នឹងគឺយើងយកមកប្រើដែរហើយខួរក្បាលដែលយើងយកធ្លាប់ទៅវឹកហាត់រាប់ឆ្នាំអឺពេលខ្លះហ្នឹងអង្គខ្លះហ្នឹង30ឆ្នាំ40ឆ្នាំទៅរៀនសូត្រមកវិញអត់បានការ ដូចជាពេលខ្លះដូចគុណសម្រិននិយាយដែលអីអឺមន្ត្រីសងស្រុកដែលជិញមក80ហ្នឹងអញ្ចឹងទៅវាវានេះទេរឿងខាត់ថាខួរក្បាលលោកនេះខ្ញុំខ្ញុំកណាមើលទៅឃើញអឺដេចគុណនោះចាស់ដែរយុគច្រើនដែរហើយជាស្មានមើលថា20ឆ្នាំទៅចូលមឈូសទៅ ក៏ប៉ុន្តែលោកត្រូវភ្ញាក់ស្មារតីវិញដើម្បីទឹកខួរក្បាលយើងយើងបានដោះខាត់ពីសាលាខ្មែរមកពីសាលារបស់អឺរដ្ឋវៀតណាមមកគេបរៀននៅក្នុងនឹងសិតតែល្អល្អទេគេមិនមែនរៀនអាក្រក់ទេអ្នកដែលយើជីងមកធ្វើការនេះអាក្រក់ទៅយើជីងមកធ្វើការអាក្រក់ទៅប៉ុន្តែអ្នកដែលរៀននៅក្នុងថ្នាក់ហ្នឹងវាមិនមែនអាក្រក់ទេ ចឹងទៅញាតិញោមទាំងអស់អឺគួរណាជំរុញដែលប្រសង់ណាដែលរៀនចេះដឹងហ្នឹងឲ្យជួយសង្គមឲ្យបានច្រើនអឺអានឹងករណីជួយដល់ថាថ្ងៃក្រោយទៅសាសនាយើងមានប្រសង់ចេះដឹងមានកូនចៅញាតិញោមនឹងចេះដឹងទេបើក្រៅពីហ្នឹងអានឹងវាអត់មានទេជាងកណ្ដាលចុងក្រោយខ្ញុំកណ្ដាលសូមជូនពរគុណចាស់គ្រូប្រធាននិងគុណសម្លិនហ្នឹង អឺបានសុខភាពល្អផងកណ្ដាលណាសិនចប់អរគុណទៀតអរគុណណាស់ហើយហ្នឹងហើយកម្មវិធីរបស់យើងលំមសំគួរឲ្យមួយម៉ោងកន្លះហើយគុណចាស់ហើយអរគុណណាស់ដែលបាន គុណចាស់ទាំងពីរព្រះអង្គបានលះបង់ពេលវេលាមកចូលកម្មវិធីខ្ញុំកណ្ដាលហ្នឹងដើម្បីបកស្រាយនៅចម្ងល់របស់ខ្ញុំកណ្ដាលខ្លះហើយនឹងអឺសូមអរគុណដល់ប្រិយមិត្តដែលបានចូលខមមិនច្រើនប៉ុន្តែអត់បានឆ្លើយអត់បានអានអត់មានពេល ចាំអាត្មាភាពមានពេលតនេបាននឹងបើកឡើងវិញហើយនឹងអាននៅ comment របស់ញាតិញោមសារឡើងវិញហើយគុណចាស់មានពេលសូមមេត្តាជួយឆ្លើយតបផងហើយខ្ញុំកណានអរគុណដល់គុណចាស់ញាតិញោមទាំងអស់គ្នាដែលបានចូលរួមទស្សនា បានច្រើនគ្នានេះចឹងអរគុណច្រើនហើយសូមជូនពរគុណចាស់ទាំងពីរព្រះអង្គមានសុខភាពល្អហើយនឹងតស៊ូដើម្បីសិទ្ធិសេរីភាពរបស់យើងដំណើរឆ្ពោះទៅដល់ដីកម្ពុជាក្រោយឲ្យបានសម្រេចជោគជ័យ ក្នុងពេលឆាប់ឆាប់ខាងមុនទេណាសូមអរគុណច្រើនណាណាសូមអរគុណច្រើនអរគុណច្រើន